ចឹងដើម្បីកែប្រែខ្សែជីវិតរបស់យើង ក្រៅពីខ្លួនយើងផ្ទាល់គ្មាននរណាកែបានទេញាតិញោមពេលបាត់តែយើងត្រូវការអ្នកដឹកនាំប៉ិនសម្រាប់ចិត្តថាកែឬអត់គឺយើងខ្លួនឯងហ្នឹងហើយព្រោះវិស័យជាសាវកគឺមានអង្គប្រកប2ទី1គឺបរតោខោសៈអាស្រ័យអ្នកដឹកនាំ អាស្រ័យអ្នកពន្យល់អាស្រ័យអ្នកបើកបង្ហាញហើយទី2គឺខ្លួនឯងនឹងតែម្ដងតែសំខាន់សំខាន់ហើយនៅចិត្តជាងអ្នកដតីគឺខ្លួនឯងនឹងណាដោយបងស្រីលើកបាញ់មិញអញ្ចឹងថារឿងរឿងមិនស្ដាប់នោះយើងបាញ់និយាយថាស្ដាប់ហើយ មិនយល់មួយបែបហើយស្ដាប់យល់ហើយអត់ធ្វើនោះមួយបែបទៀតហ្នឹងហើយយល់ហើយមិនកែប្រែនោះក៏សម្បូរដែរហ្នឹងហើយ អញ្ចឹងសម្រាប់ចិត្តកែប្រែខ្លួនឯងខ្សែជីវិតខ្លួនឯងមេគាល្អយ៉ាងណាក៏ដោយ ជួប អ្នកបញ្យលយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ចិត្តកែប្រែ គឺខ្លួនយើងជាអ្នក មានអតិភិប no one มันអាចនរណាម្នាក់អាចផ្លាស់ប្ដូរយើងបានទេនឹងហើយឃើញព័ត៌មានគេបរោះថ្ងៃសៅរ៍មុននេះ មែនជាមនុស្សល្ងងមិនមែនជាមនុស្សអត់ការងារមានទួនាទីអនុប្រធានស្អីទៅមកពីវៀតណាមវិញមកឡើងទៅលើអាគារទៅក៏លោតសម្រាប់ខ្លួនទៅហ្នឹងមានឃើញទេពោមានហ្នឹងហើយអញ្ចឹងសួរថាមនុស្សធ្វើការរហូតដល់ដើរឆ្លងប្រទេសហើយនៅក្នុងស្ថាប័នដ៏ធំមួយមានទីជាអនុប្រធានហ្នឹងមានទូចតាចណាស់ ហ្នឹងហើយហើយមានកូនមានប្រពន្ធមានអីចឹងយើង អត់បន្ទោសទេប៉ុន្តែអឺកលឹះគិតតែបន្តិចដែលយើងរកអត់ឃើញត្រូវស្ទះចំណេះវិជ្ជារៀនបណ្ណាមកក៏ជួយអត់បានដែរហ្នឹងហើយអឺចំណេះវិជ្ជាក្នុងលោកនេះ ដែលมันផុសចេញពីការត្រាស់ដឹង ដែលមិនមែនជាចំណេះពិតប្រកបនៃធម្មជាតិ ោះបីចេះច្រើនប៉ុណ្ណាក៏ដោយក៏អត់ឈ្នះកិលេសដែរហ្នឹងហើយពីព្រោះយើងមើលចុះរាល់ចំណេះជំនាញទាំងអស់គឺជាចំណេះជំនាញកពូនកិលេសបណ្ណังបច្ចេកណាដើម្បីចេះដើម្បីចុះក្តីសម័យនោះគឺដោយអំណាចតណ្ហានឹងវាជំរុញរហូតអញចង់คลายជានេះអញចង់คลายជានោះឃើញទេសិតតែរឿងកពូនហេតុដល់នាំឲ្យកើតទុកទាំងអស់វាខុសពីមេគាដែលរលាស់ ព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គព្យាយាមបំពេញគ្មានណាធ្វើដោយព្រះអង្គកិច្ចការខិតខំប្រឹងប្រែងក៏ប៉ុន្តែមិនមែនតណ្ហារុញទេគឺគុណធម៌រុញខុសគ្នា ការងារធ្វើមិនចាញ់អ្នកកិលេសរុញទេបើនិយាយពីមួយថ្ងៃមួយថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញកិច្ចការងារគ្មានណាធ្វើដូចពេលព្រឹកមុនបានបាទពេលសៀលសំដែងធម៌ពេលពងាចបលុក បយលធัวដល់ឲ្យអវាទវិខសង្ឃពេលយប់ដោះស្រាយវាសនាទេវតាទៀតចិត្តភ្លឺប្រមាលមើលសត្វលោកណាត្រូវទៅប្រោសសួរថាណាធ្វើបានប៉ុន្តែរាល់ការធ្វើរបស់ព្រះអង្គមិនមែនកិលេសរុញទេមិនព្រះអង្គចង់បានអីទេគឺព្រះអង្គគិតតែពីផ្ដាល់ឲ្យគេឃើញទេដល់ព្រះអង្គសម្បូរនៅក្នុងចិត្តរបស់ព្រះអង្គវាមានតែការផ្ដាល់ឲ្យ វាអត់មានក្តោបស្អីយកមកវិញទេអញ្ចឹង នៅរាល់ការងាររបស់ព្រះសម្មាសម្ពុទ្ធហ្នឹងអត់មាន stress ទេគឺថ្លាស្អាតចេះការងារច្រើនយ៉ាងម៉េចក៏ដោយអត់ stress អត់មានណាអីអាថប់អារម្មណ៍អត់មាន anxiety អីហ្នឹងអាស្អីអាថប់អារម្មណ៍បាក់ទឹកចិត្តអាបាក់ទឹកចិត្តហ្នឹងគ្មានអីមកពីចង់ឲ្យអត់ដូចចិត្តអំណាចកិលេសឃើញទេជួនកាលខ្លួនឯងខ្លាំងខ្លាំងខ្លាំងខ្លាំងធ្វើទៅវាអត់សម្រេច ហ្នឹងហើយកិលេសរុញតែសត្វលោកអត់ដាល់អង្គុយនាំគ្នាគិតពីរឿងហ្នឹងឯងបែរជាយល់ថាបើអត់មានកិលេសរុញធ្វើម៉េចនឹងជោគជ័យវាទៅជាចិត្តគិតអញ្ចឹងវាជោគជ័យមែនក៏ប៉ុន្តែ វានាំមកនៅទុកជាមួយទីហັບបដើមប្រជែងដើម្បីអត្តបានអានឹងមួយ នៅពេលបាត់អានឹងកើតទុកស៊ីអាកិលេសរុញឲ្យបានក៏ប៉ុន្តែក៏វានាំមកនៅសេចក្តីទុកឲ្យដែរឃើញទេនឹងឲ្យបាន ក៏ប៉ុន្តែវាគូនឹងបាត់អាបានហើយបាត់នោះហ្នឹងហើយកិលេសវារុញឲ្យតែបានតើវាមានរុញឲ្យត្រៀមជាមួយនឹងបាត់ណាវារុញឲ្យយើងបានក៏ប៉ុន្តែវានឹងបង្កើតភាពឈឺចាប់ឲ្យយើងនៅពេលដែលបាត់រឿងចឹងចឹងអត់មានសាលា workshop ណាដែលគេបញ្យល់ច្បាស់លាស់ទេ អត់មានសិក្ខាសាលាណាបញ្យល់ច្បាស់លាស់ទេគឺគេពង្រញមនុស្សឲ្យតែក្លាហានក្លាហានជោគជ័យជោគជ័យជោគជ័យជោគជ័យដល់កន្លែងជោគជ័យជោគជ័យចងកបាត់ជាមនុស្សវាធ្លាប់តែជោគជ័យដល់វាធ្លាក់មកវិញទ្រាំមិនបានទទួលមិនបានឃើញទេអត់ដែលឲ្យពិចារណាពីសង្ខារធម៌ផងនោះឲ្យទៅទុកចិត្តពីរឿងសមត្ថភាពចេះសមត្ថភាពចុះយើងរស់នៅ ក្នុងអំណាចនៃសង្ខារធម៌ អរិយបុគ្គលទាំងឡាយដែលឃើញច្បាស់នៅជីវិតនេះគឺលោករស់នៅយ៉ាងសប្បាយជាមួយនឹងបញ្ចខណ្ឌកពុកហ្នឹងលោកធัวទាំងឡាយដែលកើតឡើង លោកកំណត់ដឹងបាន លោកឃុំគ្រងបានដូច្នេះអត់មានពេល stress យើងជួនកាលយើងយល់ធัวល្មមមុំចង់បញ្យល់គេបញ្យល់មិនយល់ខឹងទៀត stress ទៀតទីឃើញទេអានឹងចង់ទៀតហើយ នឹងឯខឹងទៀតឃើញទេវាខុសពីពុទ្ធពុទ្ធព្រះអង្គធ្វើឲ្យអស់លទ្ធភាពប៉ុន្តែបើមិនបានព្រះអង្គគ្រាន់តែសម្គាល់ថា នេះមិនតាន់មានឧបនិស្ស័យគ្រប់គ្រាន់អត់ stress ទៀតឃើញទេហ្នឹងហើយអត់តាន់មានឧបនិស្ស័យមើលនរណាគួរប្រុសទៅប្រុសនឹងទៀតឃើញទេដូចថ្មអញ្ចឹងដែរ ថ្មខំបញ្យលគេពីមុនមានចិត្តអៀនខ្លះដែរឯងបញ្យលធัวគេពេញណាពេញណីបងប្អូនខ្លះឬក៏សាច់ញាតិខ្លះនៅសវឹងឡើយរៀងអៀនអៀនគេដែរណាប្រវងទេដល់មកគិតសារឡើងវិញចុះប្រពុតនោះបងប្អូនប្រពុតស្មារល្អណាស់ទៅអេយើងគិតមកវិញណាបងប្អូនព្រះអង្គមានល្អឯណានឹងអ្នកធ្លាក់រួមតនងើផងខ្លះទេបតតចដូនមួយហើយបងថ្លៃទៀតសុពពុតឪពុកក្មេក ហ្នឹងធ្លាក់នរកសិស្សធ្លាក់នរកហ្នឹងណាអូឯងមានទៅខ្លាំងជាងពពុទ្ធអីទេឃើញទេ សួរថាព្រះអង្គមានសម្ពាធទៅអូយអញពពុទ្ធប្រពន្ធណានៃឲ្យអូវក្មេងអញធ្វើអញ្ចឹងអញខ្វះគេងាប់ហើយមនុស្សអត់មានអញធ្វើដើម្បីគេឃើញទេវាអត់មានអញនឹងត្រូវត្រូវតែយ៉ាងនេះត្រូវតែយ៉ាងនោះទេ មនុស្សដែលមានបេះដូងបរិសុទ្ធអត់មានសម្ពាធទេ បរិយាកាសសង្គមនឹងអត់មានសម្ពាធទេហើយអាត្មាវាមិនតន់អស់អញទេអញនៅឡើយទេប៉ុន្តែយើងយល់ពីដំណើរធម្មជាតិនឹងក៏រស់នៅសម្ពាធនឹងកាន់តែតិចទៅតិចទៅព្រោះអាត្មាទេសនាពីមុនអីគឺចង់ធ្វើយ៉ាងម៉េចឲ្យគេមើលមកតំណងតែឥឡូវនេះអាត្មាអត់គិតតំណងមិនតំណងអាត្មាចង់ធ្វើម៉េចឲ្យតែគេយល់ឯងអាត្មាមិនខ្វល់ថាណានាថាម៉េច អាត្រូវនិយាយអីនិយាយញាតញោមសើចមកសើចដែរគ្មានតែចាញ់បោកនិយាយអីទេណាកិលេសនៅដូចគ្នាសោះឃើញទេវាអត់ stress អត់មានគំនាបនិយាយអស់ពីពោះតែម្ដងវត្ថុបំណងមានតែមួយគត់ចង់ឲ្យតែគេយល់ទេតែប៉ុណ្ណឹងអញ្ចឹងសំឡេងអាត្មាកន្លែងខ្លះអាត្មាលើកអាត្មាដាក់អីអាហ្នឹងតាមធម្មជាតិរបស់អាត្មាអញ្ចឹងទៅកន្លែងណាត្រូវសើចសើចទៅកន្លែងនិយាយលេងខ្លះយកប្រពន្ធយកអីចេះថាហ្នឹង ប៉ុន្តែវត្ថុបំណងមិនមែនរឿងហ្នឹងទេរឿងចង់ឲ្យតែគេយល់ដល់តែដាក់គោលដៅតែមួយអាត្មាអត់ខ្វល់ថាគេគិតពីអាត្មាមិនអាត្មាគិតតែមួយចំណុចថាធ្វើម៉េចឲ្យគេយល់តែប៉ុណ្្នឹងអញ្ចឹងអត់សម្ពាធអញ្ចឹងបានឆ្លោះបញ្ចាំងទៅលើ ទឹកប្រតិយរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គមានការងារច្រើនច្រើនដែលយើងធ្វើអត់ដូចក៏ប៉ុន្តែព្រះអង្គអត់មានពេល stress អត់មានពេលពិបាកចិត្ត អត់មានពេលដេកកោតទុកដេកម្លក់ដល់ពេលសម្រាកសម្រាកដល់ពេលធ្វើធ្វើគឺអាចិតរបស់ព្រះអង្គនឹងជាបានគ្រប់ពេលអញ្ចឹងត្រូវសម្រាកសម្រាកតន្តិចក៏គ្រប់ដែរហ្នឹងមិនថាខ្វល់បន្តិចទៀតមានរឿងអីកើតឡើងព្រះអង្គមានមានអញ្ចឹងផែនទុកហើយស្រេចសម្រាកហើយទៅឃើញទេហើយចិត្តយើងរាល់ថ្ងៃវាមិនមែនខ្វល់តែអតីតកាលទេវាមិនមែនខ្វល់តែរឿងបច្ចុប្បន្នទេអាខ្វល់អាកន្លងហើយនោះក៏ខ្វល់ អនាគតដែលមិនតាន់កើតឡើងហ្នឹងក៏ខ្វល់សំបីបច្ចុប្បន្នរឿងខ្លះដែលមិនអាចកើតឡើងដឹងដែរថាវាមិនអាចកើតឡើងទេប៉ុន្តែតែខ្វល់ឃើញតែចឹងចិត្តយើងខ្សោយហ៎ខ្សោយដល់មេគារបស់ពុទ្ធអាណាកន្លងអឺទៅហើយបាត់ចប់អាណាមិនតន់មកមិនតន់គិតគិតឥឡូវនឹងធ្វើអីអញ្ចឹងកម្លាំងចិត្តហ្នឹងវាមូល វាលែងទៅអតីតកាលវាលែងទៅអនាគតវានៅក្នុងកណ្ដាប់ដៃយើងធ្វើអីក៏ខ្លាំងដែរហ្នឹងហើយដូចពេលអាត្មានិយាយអញ្ចឹងហេតុអីបានអាត្មានិយាយបានយូរដៃមួយនេះកាន់មីក្រូ3ម៉ោងអត់ចុកទេមិនបាច់ដូរដៃកម្លាំងចិត្តឃើញកម្លាំងចិត្តបើសិនជាអាត្មាអត់មាន concentration អត់មានសមាធិក្នុងការនិយាយ សាកមកកាន់មេក្រូអញ្ចឹងតែកន្លះម៉ោងរយដៃស្ទះខ្យល់ក៏ប៉ុន្តែនៅពេលហ្នឹងដោយសារកម្លាំងចិត្តហ្នឹងវាវាមូលមកបុកទៅរកអីឃើញទេដល់អញ្ចឹងទៅអាគូតនេះក៏អត់រយអត់ក្តៅអីទេអត់គួយ3ម៉ោងញាតិញោមដែរឃើញខ្មាស់បដូរទេអត់ទេអត់ទេកម្លាំងចិត្តអញ្ចឹងបានកម្លាំងចិត្តនឹងខ្លាំងហ្នឹងហើយ ហើយវាខ្លាំងក្នុងការញ៉ាំងប្រយោជន៍ឲ្យសម្រេចក៏វាអាចមានកម្លាំងឲ្យយើងវិនិច្ឆ័យដែរបើសិនជាយើង ប្រើវាមិនត្រឹមត្រូវណាដូចអឺស្មាជួបដុកទ័រច្រើនគាត់ថាឥឡូវហ្នឹងពេទ្យមើលឃើញថាគ្មានជំងឺអីដែលលំបាកព្យាបាលហើយសាហាវជាងគេជាងជំងឺចិត្តជំងឺអេដមានការកំណត់យូរមានឆ្នាំពយាមហារាជក៏យ៉ាងហោចក៏2 3ខែទៀតដែរ អាសន្នរោគមិនក៏2 3ម៉ោងដែរតែជំងឺចិត្តតែមួយប្រព្រឹត្តភ្នែកស្លាប់បាត់ហើយជំងឺនេះកំពុងតែកើតយ៉ាងច្រើននៅក្នុងសង្គមចឹងបានពួកដុកទ័រទាំងឡាយណាកំពុងតែវិលមករល Buddhism វិលមករល peace ផ្លូវចិត្តហ្នឹងសន្តិភាពផ្លូវចិត្តហ្នឹងប៉ុន្តែអ្នកទាំងអស់នោះក៏មិនទាន់យល់តម្លៃធម៌នៅឡើយទេថាធម៌ហ្នឹងគ្រាន់តែធ្វើឲ្យចិត្តស្ងប់ ប៉ានេះមិនតន់យល់ច្បាស់ធัวនឹងទេអឺម្សិលមិញមកទៅទៅស្ដាប់សារមួយដែររបស់អ្នកនៅអាមេរិកវត្ថុបំណងរបស់គាត់គាត់បាក់ចិត្តពេកហើយលើឈ្មោះអាត្មាដែរប៉ុន្តែគាត់ថាមកស្ដាប់នេះវត្ថុបំណងរបស់គាត់គ្រាន់តែចង់ធ្វើឲ្យចិត្តស្ងប់តែប៉ុណ្ណោះទេធ្វើម៉េចឲ្យតែចិត្តស្ងប់ឯងវត្ថុបំណងត្រឹមប៉ុណ្្នឹងឯងប៉ុន្តែក្រោយពេលដែលស្ដាប់ទៅគាត់ថាទេមិនរឿងចិត្តស្ងប់នេះគាត់ទទួលបានចំណេះដឹងយ៉ាងច្រើន គាត់អាចទៅជាមនុស្សដែលសម្រេចចិត្តបានហ្នឹងហើយហើយដល់ពេលជាពិសេសស្ដាប់អាត្មាថ្ងៃសុកថ្ងៃអីថ្ងៃអាត្មាឆ្លើយយូយូយូយូពីមុនអាចចងល់គាត់មានមិនឥឡូវឲ្យតែគេសួរមកគាត់ដឹងតែហ្នឹងចេះអានេះចេះគាត់ដឹងដឹងដឹងដឹងដឹងជុំណាគាត់ខ្ជិលនិយាយដែរគាត់និយាយបានឥឡូវដូច្នេះវត្ថុបំណងចុងក្រោយបំផុត គឺបញ្ញាអញ្ចឹងរាល់ការធ្វើអីក៏ដោយ វិធីសាស្ត្រអីក៏ដោយបុណ្យអីក៏ដោយបើបញ្ញាមិនចម្រើនចិត្តមិនមានកម្លាំងហើយចិត្តមិនមានភាពវៃឆ្លាតមានន័យថាការធ្វើរបស់យើងនោះប្រហែលជាមិនត្រូវទេកុំអួតថាធ្វើបុណ្យប្រមាណ100អង្គរាប់បាតប្រមាណ1000អង្គឬក៏កសាងចេតដីប្រមាណ10000ចេតដីកុំអួតអានោះ គឺត្រូវពិនិត្យមើលចិត្តកម្រិតចិត្តរបស់យើងថាតើយើងអាចទទួលយក បញ្ហាមកដោះស្រាយបានប៉ុណ្ណានេះទៅជាកម្លាំងពិតបញ្ញាពិតនៅក្នុងខ្លួនរបស់យើងមិនមែនរូបភាពខាងខាងក្រៅទេហ្នឹងហើយអាត្មាមិនមានអីច្រើនទេហើយញោមថាអឺពាក្យពុទ្ធោអរហង្គអីហ្នឹងណាហ្នឹងហើយវាជួយល្មិចទៅអឺកលាសំសំខាង ចិនឆៅដែរជីតាហ្នឹងចិនកាត់អើយកូនចិនដែរតែកាត់ស្រុកខ្មែរហ្នឹងហើយអើជីតាខ្ញុំប៉ុន្តែចិនឆៅតែគាត់ទៅវត្តអើទៅវត្តដែរអើពុទ្ធណាអត់ចេះអត់ដែរឃើញទៅវត្តតែគាត់ទ្រឹស្ដីបរៈបហានឹងតែខ្លួនដែរអូហ្នឹងហើយ ណាពេលមានឧបសគ្គខ្ញុំកណាក៏មិនដឹងថាចេះវាជីតាក៏មិនដឹងដោយសារតែពេលបបាក់ចិត្តកណាយប់ឡើងគេមិនលក់ក្នុងចិត្តហ្នឹងគិតថាពុទ្ធោអរហង្គពុទ្ធោអរហង្គអញ្ចឹងលហោតលក់ទៅ កណាហើយកណាអត់ដឹងថាពាក្យហ្នឹងបានន័យថាម៉េចមានសំណួរច្រើនតែខ្លាចចឹងណាស់ ចឹងហ៎มันมันមានអីអាក្រក់ទេ តាមដែលយើងយកមកប្រើហ្នឹងយើងមិនបានយកមកគិតថាវាខ្លាំងពូកែអីទេប៉ុន្តែមកទន្ទិញលឹករឿយរឿយទៅស្រាប់តែគេលក់ស្រួលទៅនេះជាសមាធិមួយហ្នឹងហើយជាសមាធិមួយចាត់ទុកថាជាការបរិកម្មពាក្យថាការបរិកម្មមានន័យថា ជាការធ្វើដដែលដដែលដើម្បីតោងចិត្តហ្នឹងឲ្យនៅក្នុងអារម្មណ៍តែមួយឃើញទេដូចជាពុទ្ធានុសតិហ្នឹងអ្នកចម្រើនសមាធិជាងកាលលោកយកពាក្យហ្នឹងឲ្យវានៅតែគិតពុទ្ធានុសតិពុទ្ធានុសតិកុំឲ្យចិត្តហ្នឹងវាហើទៅណាឆ្ងាយអញ្ចឹងទោះបីយើងអត់យល់ក៏ប៉ុន្តែយើងបានបរិកម្មដដែលដដែលមានន័យថាយើងតោងចិត្តហ្នឹងឲ្យនៅក្នុងអារម្មណ៍តែមួយមិនមិនពាក្យហ្នឹងពូកែអីទេតែដោយសារតែយើងគិតតែទៅលើពាក្យហ្នឹងចិត្តយើងវាអត់គិតច្រើន នឹងវាជាលក្ខណៈអនុសតិពុទ្ធោអរហង្គប្រែថាព្រះសម្មាសម្ពុទ្ធនឹងព្រះអង្គគឺជាព្រះអរហន្តដែលជាបុគ្គលបរិសុទ្ធមានន័យអញ្ចឹងមានតែប៉ុណ្្នឹងឯងបើខណ្ឌថានៅក្នុងន័យនេះតែអាត្មាចាប់បានថាអ្វីដែលញោមធ្វើនឹងវាអត់មានអីខុសទេបើសិនជាយើងគិតថាទៅពឹងអីថាប្រកែអីអាហ្នឹងទៅពាក់ព័ន្ធនឹងទិដ្ឋិតែបើគ្រាន់តែនឹកដើម្បីចងចិត្តប៉ុណ្ណឹងវាជាលក្ខណៈសមាធិអត់អីទេ ហ្នឹងហើយបាទមិនបាបស្អីអាស្ដាប់ធัวយូរហើយប៉ុណ្ណឹងបាបដែរចប់ហើយហ្នឹងហើយកំពែងឆ្ងាយចិត្តតន់ចង្ហានហើយសូមថ្វាយបង្គំលោកម្ចាស់ជាបឋមសូមអរប្រគុណលោកម្ចាស់ខ្លាំងមែនតែនបានផ្ទះមួយនោះដោយសារតាមអាវ៉ាតលោកម្ចាស់ តាមអាវាតលោកម្ចាស់មានពុទ្ធិកាណែនាំខំប្រឹងទិញបានផ្ទះមួយហ្នឹងនឹងអរគុណខ្លាំងជាងគេ ជាបឋមហើយមួយទៀតកណាចង់សួរថាចេះធ្វើប៉ុនហើយប្រាថ្នាបានហ្នឹងគេគេគេមួយកទៀវកណាគេសួរកណាដែរថាហេតុអីប្រាថ្នាបានព្រោះលោកម្ចាស់ថ្ងៃមុនមានពុទ្ធិកាថាព្រះអង្គអឺនៅប្រាថ្នាដែរតែលោកម្ចាស់ថាកាលនោះព្រះអង្គអត់តន់ត្រាស់ទេ តែគាត់ថាទោះគាត់ ត្រឹមបទុជនធម្មតាចឹងគាត់សុំប្រាថ្នាសិនបានអត់ចាំដល់ពេលក្រោយចាំគិតទៀតពេលគាត់ធ្វើបន់គាត់សុំប្រាថ្នាសិនលោកម្ចាស់ថាធ្វើបន់ចាំបាច់ប្រាថ្នាធ្វើអីថាចំនួនព្រះក៏គេមានគេប្រាថ្នាដែរតែចំពោះពួកកណានេះដូចជាបទុជនធ្វើបន់ចឹងចង់មិនប្រាថ្នាអីប្រាថ្នាថាចង់បានជាតិក្រោយធ្វើបន់ចឹងអីចឹងទៀតសួរថាបានឬអត់ឬថ្ងៃមុនលោកម្ចាស់ថាពុទ្ធគេសួរថាលោកម្ចាស់ថាពុទ្ធប្រាថ្នាដែរតែបានអត់បានត្រាស់ដល់ពេលគាត់ថាបានត្រាស់ពុទ្ធ មិនផ្លិចឯកណាលោកម្ចាស់មានពុទ្ធិកាតែកណាហ្នឹងហើយប៉ុន្តែឥឡូវគាត់ថាសួរដូចពួកកណាឥឡូវកណាសួរថាខ្លួនកណាហ្មងធ្វើបន់កណាចង់ប្រាថ្នាដែរបានអត់បើកណាមិនទាន់បានត្រាស់ផងកណាជាពុទ្ធជនដល់មានកិលេសទី1ទី2ទៀតចង់ឲ្យលោកម្ចាស់បួសរហូតកុំដូចថ្ងៃមុនពីណាគេថាឲ្យលោកម្ចាស់សឹកកាន់ធัวក៏បានដែរតែលោកម្ចាស់ថាទេហើយដាក់កូនអង្គុយលើកផ្លូវពុទ្ធជនមិនអាចអត់និយាយរួមហ្នឹង គេថាចេះថាតែបើចិត្តជាចិត្តវិញកណាសុំនិយាយតាមត្រង់លោកម្ចាស់អញ្ចឹងគឺលោកកណាកណាគ្រប់វិញទំហឹងអញ្ចឹងបើសិនជាលោកម្ចាស់ដូចថាសឹកហើយដាក់កូនអង្គុយទេលើកផលมันដូចជាពិបាកតាំងទ្រូងស្ដាប់តិចលោកម្ចាស់បើកូនយំញ៉ៃញ៉ៃអីពិបាកខ្លាំងណាស់លោកម្ចាស់សុំនិយាយតាមត្រង់លោកម្ចាស់និយាយការពិតអត់និយាយចេញពីទឹកថាអ្នកខ្លះចង់និយាយចេះចិត្តចេះចំណាយកណាចឹងកណាសុំបកស្រាយវិញថា អ្នកគេទទួលយកបានជារឿងរបស់គេបើតាមចិត្តប្រតិជនភាកច្រើនដូចជាកណាភាកច្រើននិយាយចឹងថាដូចជាមិនសូវទទួលយកបានទេបើដាក់កូនលើកផ្លូវឲ្យទេកូនទាញមេគ្រូលិចកើតអីចឹងទៅពិបាកខ្លាំងណាស់បើលោកម្ចាស់នៅទេចឹងអូងាប់មិនអីទេយល់បានច្រើនដូចជាម្អូនដូចគ្រប់គ្នាចឹងលោកម្ចាស់មានប្រយោជន៍ច្រើនសម្រាប់ពួកបរិស័ទសូមឲ្យលោកម្ចាស់គង់ជាមនុស្សជាក់រហូតអឺវាអញ្ចេះទេ សច្ចធម៌វាអត់មានរងទ្រាយដោយសារអាត្មាវាធ្លាប់និយាយញាតិញោមស្ដាប់អាត្មាអាត្មានៅអញ្ចឹងបើសិនជាអាត្មាផ្ដើមនិយាយពីកុហកមកវិញស្ដាប់ដូចតែគ្នាហ្នឹងគ្មានស្អីទេវាប្លែកតែមួយផ្លែណាតែយូរទៅលែងប្លែកទេអាហ្នឹងអញ្ចេះដូចអាត្មាថាអញ្ចឹងវាមិនសំខាន់ថាជាស្អីទេសំខាន់យើងមើលតែលើរូបភាពមិននិយាយនឹងដើម្បីទៅសឹកទេប៉ុន្តែយើងចង់ហែកអានឹងឲ្យច្បាស់ បើសិនណាឧទាហរណ៍បើសិនជីវាអត់មានអានេះមានពេលខ្លះពពោរិស័តជាកុហកទេព្រះអង្គមានប្រពន្ធមានអីជាវិធរៈបណ្ឌិតជាស្អីស្អីស្អីវាអត់ពាក់ព័ន្ធអានេះអញ្ចឹងមនុស្សស្ដាប់ក្នុងនគរហ្នឹងក៏កោក្ដីដោយសារវាអត់ធ្លាប់ថាព្រះអង្គនៅជាអានេះហើយព្រះអង្គនៅជាកុហកធម្មតាឃើញគេវាអត់តោះហើយនៅជាវិធរៈបណ្ឌិតមិនកុហក ហើយធ្វើការនៅរាជវាំងទៀតធម្មតាហ្នឹងអជាអីជាស្អីទៀតជាមហោសតជាមួយនាង ស្អីហ្នឹងបដៅទាំងស្ដាច់បដៅទាំងអីគេទុកជាបរោហិតឃើញវាអត់មាន form ទេហើយតែជាប់ form ហ្នឹងដូចកុកបដៅអេកុក cancel ទៀតឡើយ អាហ្នឹងដូចមកថាអញ្ចឹងហ្នឹងមកពីឥឡូវយើងធ្លាប់ឃើញអានេះបើកើតមកកុំឃើញអានេះវាអត់ទាស់ទេមែនអត់ហ្នឹងអាអូដូចយើងឥឡូវគេយើងឥឡូវយើង ឃើញលោកអញ្ចឹងយើងជ្រះថ្លាបើឃើញលោក មានប្រពន្ធមានកូនមិនដែរនៅទីបេគេថ្វាយពពលបសម្ដេចសង្ឃគេប្រសូតបុត្រហើយគេធ្វើបុណ្យថ្វាយពពលអូបសម្ដេចសង្ឃយើងមានពូជបន្តហើយ អានោះស្រាច់តែគេណាអាហ្វមខាងក្រៅគេអ្នកគិតទេឃើញទេឃើញទេឃើញទេអត់ចូលដល់បេះដូងធัวសោះអត់នឹងឃើញទេខែងថា Dhamma is the universal law ឃើញទេធัวគឺជាច្បាប់សកល វាអត់មានទី3អត់មានខ្មែរអត់មានទម្រង់ទេ នៅតែចូលអត់តាន់បេះដូងធัวទេអត់យល់ទេ ញោមស្រីនឹងខ្ញុំថាញោមស្រីព្រះអង្គសឹកហើយបានថាមានគេឲ្យ4លានអេឡើង4លានឥឡូវខ្ញុំទេទៅព្រះអង្គចាស់ញោមស្រីលោកចាស់ណាប្រាប់ញោមថាឲ្យ10លានឲ្យលោកចាស់សឹកចុះហើយនឹងស្រីលោកហ្នឹងហើយ អញ្ចឹងហើយបានជាព្រះអង្គកុំឲ្យជាប់មួយបុគ្គលអានឹងចូលក្នុងកន្លែងព្រះអង្គថាជាប់អីយល់យល់អីអត់យល់ទេ នៅតែអត់យល់អត់យល់ទេនៅតែអត់យល់ហ្នឹងនៅតែអត់យល់ហ្នឹងអត់យល់ទេរឿងបួសហ่าត្រូវដឹងឲ្យច្បាស់ថារឿងបួសឬសឹកជាឯកជនបុគ្គលក្នុងការលះកិលេសមិនពាក់ព័ន្ធនឹងពាក្យសម្ដីពយលគេទេ តែយើងចេះតែចាប់យករូបភាពអញ្ចឹងហើយបានជារាល់ថ្ងៃអាត្មាឃើញញាតិញោមនៅតែអត់យល់បើឃើញអ្នកល្បីទៅផ្អើលទៅអ្នកចេះមិនក៏ដោយនិយាយមិនក៏ដោយតែមិនតាន់ល្បីអត់ស្ដាប់ព្រោះយើងអត់យកធัวមែនតេនអានឹងក្នុងសតបអ្នកស្ដាប់ធัวយាយអបើអ្នករៀនខ្ពស់ក៏មានភ្លើដុំដុំចឹងដែរ ហ្នឹងហើយបើ គេស្ដាប់គេចូលគេត្រូវសួរថាអ្នកឯងរៀនចប់សាលាអីគេមិនខ្វល់ថាគុណភាពអ្នកនិយាយនឹងយ៉ាងម៉េចទេគឺគេចង់បាន ថាបញ្ចប់សាលាអីបណ្ឌិតមកពីណាគេយកกระដាស់សំខាន់ពពុទ្ធអត់អញ្ចឹងទេណាពពុទ្ធយកតែគុណភាពទេអត់មាន quality អត់មាន quantity ទេយកតែ quality ទេក្មេងអាយុ7ឆ្នាំក៏ដោយឲ្យតែគិតត្រូវធ្វើត្រូវព្រះអង្គហៅថាបណ្ឌិតបើបណ្ឌិតហងហើយលប់លប់ខ្លះមិនច្រើនទេគឺបើចង់ស្ដាប់សួរកម្រិតលោកឯងសិន រៀនដល់ណាសួរថារៀនចប់ PhD នឹងបាត់មច្ឆាទិដ្ឋិអត់អត់ទេឃើញយាយយាយក៏ឆោតពួកបណ្ឌិតនឹងក៏ឆោតដែរនេះឆោតដែរហើយបើមានជំនឿអញ្ចឹងណាជំនឿអញ្ចឹងណានិយាយមែនមិននិយាយដោះខ្លួននិយាយអីទេ វាជាឱកាសឲ្យជនឆក់ឱកាសនិយមមកកាន់ភេទនេះដើម្បីធ្វើជាទួលនីតិសង្គ្រោះហើយយើងឧបត្ថម្ភរហូតអត់ដឹងទេ ព្រោះមែនទេទៅបួសឬសឹកវាអត់មានពាក់ព័ន្ធញាតិញោមទេការបួសដែលត្រឹមត្រូវគឺបួសចិញ្ចាទុកខ្លួនឯងខ្លួនឯងសុតហ្មងរឿងហ្នឹងបួសវឹកបួសវាមានចង្រៃដែរវាមានបួសសិលល្អទេណាបួស5អាក្រក់បួសសំទ្របអាក្រក់បួសខ្ជិលខ្ជិលធ្វើការងារមកបួសហើយញាតិញោមមួយថ្ងៃបង្ខំឲ្យទៅលុកខ្ជិល ឲ្យតែថាអូយកុំសឹកអីលោកចាស់ហើយទៅធ្វើការពិបាកណាស់អាហ្នឹងមានន័យថាឲ្យលោកនៅអញ្ចឹងឲ្យស្រួលនៅ ក្នុងនេះឲ្យលោកខ្ជិលហ្នឹងហើយមើលមើលឈប់ឈប់ឈប់ឈប់ឈប់រឿងខត់មិនអាក្រក់ទេធៀបពិតបើចង់ចេញចាកទុកឲ្យពិតប្រកបវាគ្មានភេទអីល្អជាង ភេទនេះទេនេះជានិយមន័យល្អមែនទែន តែដើម្បីនិយាយប្រាប់គេអាត្មាគិតថាបើអាត្មាទៅអាត្មាអាច ដឹកនាំរឿងផ្សេងបានច្រើនជាងនឹងទៀតអាត្មាអាចធ្វើច្រើនសំឡេងក៏មិនអន់ដែរអាត្មាទៅតែងកំណាប់អាត្មាទៅច្រៀងគម្រៀងការ៉ាអូខេមិនត្រូវមួយយាយយាយត្រូវក្មេងជំនាន់ក្រោយអប់រំតាមរយៈនឹងបរិញ្ញាស្មូតបរិញ្ញាកំណាបរិញ្ញាអូច្រើនទៀតបាទបាទ ឥឡូវអាត្មានិយាយនិយាយអាចប៉ះពាល់បុគ្គលខ្លះតែអាត្មានិយាយឲ្យញាតិញោមភ្ញាក់ខ្លួនខ្លះសូមបីតែការទេសនាពីមុនអាត្មាអត់ដែលសើចអត់ដែលនិយាយលេងអាត្មានិយាយត្រឹមត្រូវអង្គុយបើថាអញ្ចឹងទៅទៅប៉ុន្តែអាត្មានៅពេលដែលអាត្មាយល់ចរិតកិលេសយល់ធម្មជាតិកិលេសអាត្មាចង់បញ្ចេញឲ្យមែនតែនពីក្នុងបេះដូងម្ដងពីមុនអាត្មា pretend ធ្វើមិនឲ្យសមធ្វើឲ្យ អញ្ចឹងលទ្ធផលគេអត់សូវទទួលបានច្រើនណាគេរៀនតែ Britain តាមអាត្មាដែរនោះហ្នឹងហើយក៏មិនងាយមានអ្នកណាមកសារភាពថាយល់ហើយនឹងមិនសូវមានដែរកាលណាជ្រះខ្លាំងណាលោកម្ចាស់បប្រតិបត្តិធម៌វិន័យល្អណាអញ្ចឹងឮតែប៉ុណ្្នឹងឯងតែអាយល់ថាមិនហ្នឹងអត់ហ្នឹងហើយអញ្ចឹងណារហូតសូម្បីតែអ្នករៀនជាមួយអាត្មាញាតិញោមរៀនមួយអាត្មាហ្នឹងគាត់ថាអូអាឡូដូចលែងទុកចិត្តលោកគ្រូយើងណា ហើយមួយអង្គទៀតនោះលោកនិយាយពីឲ្យស្ងៀមអញ្ចឹងហ៎ប៉ិនមួយអង្គណានមកមិនថាទេប៉ិនដល់ខាងក្រោយវាអត់ចឹងអានៅខាងមុខគេនោះវាផ្សេងដល់នៅខាងក្រោយនោះវាផ្សេងហ្នឹងហើយដល់ចឹងទៅអាត្មាចាប់ផ្ដើមកែប្រែមកអាត្មាចង់ឲ្យគេស្គាល់អាត្មាខាងមុខខាងក្រោយដូចគ្នាចឹងទៅឥឡូវវាអត់ប្លែកទេអាត្មាមកឡើងលើក្រែក៏អាត្មានិយាយចឹងដែរញាតិញោមទៅជួបអាត្មាស្ងាត់ស្ងាត់ក៏អាត្មានិយាយចឹងដែរប៉ុណ្ណឹងអាហ្នឹងសាមសជាទៅណាក៏សាមសជាប៉ុណ្ណឹង ហ្នឹងហើយប៉ុន្តែសួរថាធ្វើអញ្ចឹងមានប្រមាណអ្នកដែលគេទាស់ជាមួយនឹងអាត្មាលោកនេះនិយាយមិនត្រឹមត្រូវសោះប្រពន្ធនៅទាំងមាត់ពាក្យនេះលេងសើចអីចេះចេះឃើញទេយកតម្រងទៀតដែរជាប់នឹងតម្រងទៀតដែរដល់ជាប់នឹងតម្រងយើងប្រកាសជាទីផ្សាររបស់អ្នកកុហកដល់ច្រើនទោះបីគេអត់កុហកក៏ដោយឧទាហរណ៍ អ្នកមុនមុនពីមុនសិតតែញាតិញោមជឿថាមិនយកប្រពន្ធទេឥឡូវយកអស់ហើយអាត្មាតែម្នាក់គត់ដែលគេមិនទុកចិត្តថាត្រូវសឹកយកប្រពន្ធមុនគេអ្នកដែលបួសតាំងចិត្តថាបួសមួយជីវិតលះបង់មួយជីវិតមួយជីវិតមួយជីវិតហ្នឹងអស់ហើយអស់ហើយអស់ហើយដែលញាតិញោមអោនក្បាលដល់កតេលដើម្បីថាអូល្អណាស់ល្អណាស់មើលពីក្រៅហ្នឹងណា ថ្មមិនចង់និយាយថាគាត់មាន trick មានអីពេលហ្នឹងគាត់ជ្រះថ្លាគាត់ធ្វើអញ្ចឹងទៅជារឿងរបស់គាត់ប៉ុន្តែថ្មគិតថាញាតញោមគ្មានយល់ដល់បេះដូងទេយល់តែរូបភាពខាងក្រៅអ្នកធ្វើអញ្ចឹងបានល្អអ្នកធัวដល់កោសក់អញ្ចឹងដល់ស្លៀកសអញ្ចឹងយកអាតម្រងទៀតឃើញទេស៊ីឃើញតែតម្រងរហូតដល់ជពាក់ខ្លួនឯងទៅវត្តបើមិនបានស្លៀកខ្សមទៅរួចទៀតតម្រងទៀតហ្នឹង សិតតែទម្រង់ខាងក្រៅទាំងអស់អត់យល់ទេអត់យល់ទេយល់ហើយប៉ុន្តែយល់វាអត់ត្រូវប្រកាយទៀតណាណា មួយគឺកណាអាសាគិតថាលោកមិនឆ្លាក់ពីថ្មទេ លោកគឺមានបេះដូងមនុស្សដែរអញ្ចឹងបើកន្លែងណាខុសយើងគួរគិតថាលោកពីមុនក៏លោកបានបួសបានល្អដែរពេលនេះលោកមានអញ្ចឹងគឺលោកអស់បនចានិស័យលោកមានតែប៉ុណ្្នឹង តែសុំថាមិនបដៅលោកទេណាចង់ថាបើសិនជាមានបេះដូងទៅលើស្រីណាសុំដោះស្បង់ចពោសិនសឹកចិត្តសិនចុះ មានមែនកណាអងគុណថាមានជា ប្តីប្រពន្ធគឺល្អណាស់ថែអាសាគ្នាប្តីប្រពន្ធចាស់ទៅបើអត់កូនសោះបួសលោករហូតប្រាប់ចាស់ទៅអត់មានកូនផ្ញើទេមានកូនហ្នឹងនិយាយចង់ទៀមតាមដល់លោកលោកគ្រូម្ចាស់ប្រយ័ត្នមានកូនទៅពេលវែងណាកូនអើហ្នឹងអាចទេណាមិនមែនបាយទេបើអត់មានដឹងជាស្អីក្មួយក៏មិនបានចិត្តបានដូចកូនដែរ ចឹងបានបានកណាថាបើសិនជាបើមានបញ្ហាគឺសឹកចងតែគុណណាក៏ដោយសឹកសិនទៅចាំទៅរកកុំទៅទាំងស្បងពួកអីកណាសាពះហ្នឹងគ្រប់ខ្លាំងជាងគេស្បងទៅហ្មងលោកពាក់ស្បងហ្នឹងកណាគ្រប់ណាស់ដោយលោកយកបច្ច័យទៅធ្វើអីកណាដឹងទេតែកណាគ្រប់ស្បងចពោដែរខ្មែរយើងពាក់ស្បងចពោគឺពុទ្ធសាសនាខ្មែរ អ្នកដែលថាអូចង់និយាយថាទៅអ្នកវិញអឺលោកមានអារម្មណ៍ល្អលោកពាក់ស្បង់ជប៉ុនហ្នឹង គឺមិនដែលមិនមានទេទោះបីកណា មានកូនប្រុសតែមួយកណាចង់ឲ្យកូន ទៅពាក់ស្បង់ជប៉ុនបើកូនមិនព្រមក៏អត់បានដែរកណាបើលោកបួសបានច្រើនហើយលោកចង់សឹកថាយកប្រពន្ធសឹកចោះព្រោះកណាថាដូចមិនមិនមែនឆ្លាក់ពីថ្មមកទេអារម្មណ៍កណាចង់ចង់ ណាកណាកណាផ្ដោតមកកណាសឹកសឹកវាវាមិនសំខាន់ទេសំខាន់គឺយល់អ្នកអ្នកម្ចាស់ផ្ទះហ្នឹងអត់យល់មែនព្រះអង្គបើយល់អត់សួរព្រះអង្គចឹងទេបើស្ដាប់យូរឆ្នាំហើយយល់អត់សួរចឹងទេកណាយល់មែនទេព្រះអង្គអត់យល់គាត់អត់យល់ព្រោះអីខ្ញុំតែតែប្រាប់គាត់រហូត បើស្ដាប់យល់អត់សួរពាក្យហ្នឹងទេអ្នកចេះមិនចាំបាច់ស្មងកពោឯងក៏បញ្យល់សัตว์លោកចាំបាច់ស្មងកពោអត់ដែរតែគាត់ទេនិយាយក្នុងចិត្តមួយបងគាត់គាត់អស់កណាចង់និយាយថាចេះព្រះអង្គមុនព្រះអង្គមកដោយសារថាព្រះអង្គមុនព្រះអង្គមករស់ស៊ីមានបានយល់តែចឹងព្រះអង្គអញ្ចឹងមកខ្ញុំថាគាត់អត់តន់យល់ ណាគេយល់ចឹងសុំសួរសិនថាពីណាគេថាយល់ចឹងខ្ញុំអត់មានយល់ចឹងទេខ្ញុំស្គាល់លោកម្ចាស់យូរហើយខ្ញុំស្គាល់សួរចំនួនឆ្ងល់ត្រូវតែសួរមែនទេលោកម្ចាស់សួរឲ្យអស់ចិត្តសំណល់សួរត្រូវតែសួរឲ្យអស់ចិត្តមានបញ្ហាអីលោកម្ចាស់ដោះស្រាយមិនយើងទទួលយកបានវាមិនសំដីគេសួរខ្លះចិត្តយើងខ្លះចំណាយបើសំណួរកូនខ្ញុំកណាផ្ដាំឲ្យលោកម្ចាស់បើសឹកក៏ល្អដែរដឹកនាំប្រទេសក៏ល្អដែរ គេទៅថាគេធ្វើការអីធំមួយមុខតំណែងអីមួយគ្រប់គ្រងការងារអីមួយក៏ល្អដែរតែសំណួរដែលគេផ្ដាំឲ្យកណាសួរកណាសួររឿងអីកណាមិនយល់កណាចូលប៉ុណ្ណាធ្វើប៉ុណ្ណាមិនដែរចង់បានឈ្មោះហោះមានញោមដឹងច្បាស់ណាមានញោមយល់ចិត្តកណាអ្នកណាមិនយល់ចិត្តកណាសំណាញ់សំខាន់គឺញោមយល់ចិត្តកណាកណាអរប្រគុណញោមញោមញោមយល់ចិត្តញោមដឹងបើដឹងព្រោះលោកម្ចាស់នៅឆ្ងាយអត់ដឹងប៉ុន្តែគេសួរទៅសួរត្រូវតែយល់គេសួរអីយើងត្រូវតែសួរតាមហ្នឹង ខ្ញុំកណាចង់សួរអីយោបល់យើងត្រូវសួរយើងកុំទុកក្នុងចិត្តត្រូវតែយល់ថាធ្វើមិនសំដីមិនត្រូវមិនត្រូវកែប្រែតាមមិនប៉ុន្តែអ្វីដែលកណាធ្វើបនកណាកណាដឹងហើយស្អីក៏កណាមិនដែលចង់បានណាស្អីក៏កណាដែលចង់បានកណាធ្វើធ្វើកណាចង់ធ្វើមិនធ្វើអញ្ចឹងកណាចង់ធ្វើអីធ្វើនឹងដូចលោកម្ចាស់ថាអញ្ចឹងលោកម្ចាស់ចង់មានពុទ្ធិកាមិនលោកម្ចាស់មានពុទ្ធិកាអ្នកណាមិនយល់មិនខ្វល់ដោយកណាអញ្ចឹងកណាចង់និយាយអ្នកណាអត់យល់ខ្វល់តែក្នុងចិត្តកណាមិនកណាកូនចៅលោកម្ចាស់អញ្ចឹងលោកម្ចាស់ថា លោកម្ចាស់ត្រូវតែនិយាយដាច់ខាតអ្នកណាមិនយល់លោកម្ចាស់អត់សំខាន់ទេអញ្ចឹងខ្ញុំក៏អញ្ចឹងដែរខ្ញុំអត់សំខាន់អ្នកណាមិនយល់គឺចិត្តខ្ញុំកណាបរិសុទ្ធបិចល្អមិនគឺខ្ញុំកណាដឹងខ្លួនកញ្ញាខ្ញុំកណាដឹងខ្ញុំកូនចៅលោកម្ចាស់អញ្ចឹងត្រូវកាត់រលោកម្ចាស់អញ្ចឹងហើយអញ្ចឹងបើបើអញ្ចឹងធ្វើបុណ្យលេខខ្មៅអត់បែរណាទេអឺឥឡូវពាក់ព័ន្ធនឹងប្រាថ្នាអឺមិនមែនថាប្រាថ្នាមិនបាន បិទសិទ្ធសេរីមិនអោយប្រាថ្នាទេ ចឹងណាអត់មានហាមទេដូចជាក្នុងនិធិកណ្ដសោតក៏ព្រះអង្គត្រាស់ថាសេចក្តីប្រាថ្នាគ្រប់យ៉ាងរមែងសម្រេចបានដោយកំណត់ត្រប់គឺបុណ្យអញ្ចឹងពាក្យហ្នឹងមិនមែនហាមមិនឲ្យ ប្រាថ្នាទេក៏ប៉ុន្តែយើងត្រូវពិនិត្យទៅមើលការប្រាថ្នានោះថាតើវាជាផ្លូវទៅរកសេចក្តីទុកឬក៏ប្រាថ្នារួចចាកទុកអញ្ចឹងណា ព្រះសម្មាសម្ពុទ្ធព្រះអង្គប្រាថ្នាចេញពីទ្រង់ហ្នឹងតែសត្វលោក ដែលប្រាថ្នាបញ្ហាគឺប្រាថ្នាចូលទ្រង់អាទៅជាបញ្ហាដោយមិនដេចតាហារប្រាថ្នាចូលទ្រង់ក្នុងភព31នឹងជាទ្រង់ប្រាថ្នាទៅកើតឯនេះប្រាថ្នាទៅកើតឯនោះសិតតែនៅក្នុងទ្រង់ទាំងអស់ព្រះអង្គមិនហាមទេប៉ុន្តែព្រះអង្គថាមិនសរសើរ កុសលណាដែលធ្វើដោយអំណាចតណ្ហានោះព្រះអង្គថាសសលដដែលដដែលដដែលដែលយើងធ្វើរាប់ជាតិជាអណែកមកហើយមិនមែនថាมันបានទេបានប៉ិនបានទេជាប់បានទេជាប់ឃើញអ្នកខ្លះកើតមកមាន បានចឹងទៅវែងជាមួយទ្រព្យសម្បត្តិនឹងពុលដោយសារអីដោយសារលោភៈជាប់ជាពាក់នឹងអាពុលដោយការជាប់ជាពាក់នឹងទ្រព្យសម្បត្តិហ្នឹងវានាំខ្លួនឲ្យធ្លាក់ទៅវិញ ការកើតមកមានទ្រព្យសម្បត្តិអត់មានរឿងអាក្រក់ជារឿងល្អណាមានន័យថាកើតមកភ្លឺអាហ្នឹងប៉ុន្តែដោយសារពន្លឺទ្រព្យសម្បត្តិតកូលនឹងវាល្អទៅវាពុលមិនបានពុលអានឹងវាពាក់ព័ន្ធនឹងការប្រាថ្នាដែរព្រោះយើងជាប់ជាពាក្យថាឲ្យតែមានទៅវាអស់ចាចេះចេះចេះចេះអញ្ចឹងអាកិលេសប្រាថ្នាធ្វើឲ្យគាត់ពុលដល់ពុលធ្វើអំពើផ្ដេសផ្ដាស់ដល់អំពើផ្ដេសផ្ដាស់វាវិលទៅវិញអត់វិញទៅយល់ទេយល់ទេ យល់យូរហើយអូហ្នឹងហើយហើយប្រាថ្នាដែលមិនគួរប្រាថ្នានោះយើងសិក្សាឲ្យឃើញថា ប្រាថ្នាណាដែលជាតណ្ហានាំទៅរកសេចក្តីទុក្ខវាមិនគួរទេឧទាហរណ៍នាងអីនាងនាងអ៊ុម៉ាតន្តីហ្នឹងណាអ៊ុម៉ាតន្តីគាត់ធ្វើទាន ល្អពេកចំព្រះអរហន្តល្អពេកក៏ប៉ុន្តែដល់គាត់ប្រាថ្នាប្រាថ្នាថាម៉េច ប្រាថ្នាថាឲ្យសូមឲ្យរូបស្អាតប្រុសណាឃើញហើយកុំឲ្យទុកស្មារតីបានប្រាថ្នាធ្វើបាបខ្លួនឯងណាសួរថាបានអត់ប្រាថ្នានោះបានប៉ុន្តែហើយជីវិតរបស់នាងមិនកំសត់ទេកាលណាយើងជាទីពេញចិត្តរបស់បរោះច្រើនទ្រាំបានគឺមានធ្វើអីមានមានធ្វើបាបហ្នឹងឯងចូលគេទ្រាំលែងបានទៅហើយធ្វើម៉េចឃើញនាងត្រូវគេចាប់មលោបអស់ច្រើនជាតិទេរឿងអីមកពីយើងប្រាថ្នាថាកុំឲ្យទុកស្មារតីបានឲ្យឃើញហើយ ហើយដល់ពេលអាប្រុសគ្នាទុំមិនបានគេអាបន្ទោសអាខាងឈ្មោលហ្នឹងយ៉ាប់ហ្មងអាឯងប្រាថ្នាចង់ឲ្យគេទុកស្មារតីមិនបាន អាហ្នឹងវាសំមុខហើយយ៉ាប់យ៉ាប់មិនថាអញ្ចឹងគេជេរអាទៀតចាំជើងចោលទៀតរឿងអីក៏វាមិនដែរអត់ផលអត់ហេតុទៅកើតទេគ្រប់យ៉ាងគ្រប់យ៉ាងសុទ្ធតែសមតាមហេតុទាំងអស់ហ្នឹងហើយ មិនក៏មនុស្សរាប់លានគេមិនរំលោភទៅរំលោភតែមួយហ្នឹងវាមានហេតុរបស់វាទៀតហ្នឹងហើយហើយសូមបីតឪឯងនឹកឃើញគុណធម៌ឯងតិចមិនឃើញមិនក៏រំលោភកូនឯងក៏វាមានហេតុរបស់វាទៀតរឿងទាំងឡាយសិននៅក្នុងហេតុផលទាំងអស់បើគ្រាន់យើងមិនដឹងយើងវាមិនដឹងឧទាហរណ៍ដូចអាកើតមកគេយកទៅបោះចោលអញ្ចឹងយើងជេរតាមឪម៉ែនោះអត់គុណធម៌ប៉ិនយើងមិនដឹងកម្មរបស់គាត់នឹងវាល្មិចដោយគោខេតកៈឃើញទេ កើតមកវាយកទៅបោះចោលដល់7ដងហ្នឹងស្អីមកវាមុនគាត់បោះកូនចោលដែរហ្នឹងអេស្អីខោសកៈហ្នឹងខោសកៈសិទ្ធិមកថាម៉េចមិញច្រឡំហ្នឹងហ่ะចឹងប្រាថ្នាអត់មានអីអាក្រក់ទេប៉ុន្តែគ្រាន់ថា យើងត្រូវសិក្សាស្វែងយល់ថា យើង កំពុងតែចិញ្ចាទុកបើយើងប្រាថ្នាច្រើនដោយអំណាចតណ្ហាមានន័យយើងដើរទៅរកអាទុកហ្នឹងអត់ហាមទេប៉ុន្តែធ្វើម៉េច យើងចេះតែចង់ថាកុំអោយមានតំណផ្អែមប៉ិនឆ្ងាញ់តែស្ករពុទ្ធពុទ្ធសាសនិកទេបើខ្ញុំកណាដូចជាមិនសូវទៅវត្តទៅវាអីផងអត់សូវចូលចិត្តទៅកណាតែចាត់ទុកជាសូមតែគុណអឺដំណើរទៅវត្តមិនទៅបានតែយើងទេព្រៀបក៏ទៅបានដែរ សិតព្រៀបទៅវត្តបានទេអាចទៅព្រៀបនៅវត្តយូរជាងយើងផងណាមែនទេចាបឬក៏ពីងពីងដែលវាពាត់នៅលើ ព្រះនោះតំណងឯងវានៅវត្តច្រើនជាងយើងផងពុនសួរតែដំណើរដែលព្រៀបហែងចាប់ទៅវត្តហ្នឹងវាទៅធ្វើអីហ្នឹងហើយអញ្ចឹងបាទអាត្មា អឺសំណួរគេលើកឡើងច្រើនណាស់គេថាធ្វើម៉េចឲ្យមនុស្សទៅវត្តទេស្មែជាសួរសិនមុនឆ្លើយថាទៅនឹងទៅធ្វើអីណាទៅធ្វើអីហ្នឹងហើយបើថាទៅរំទេទៅរំនៅកន្លែងបារកន្លែងអីមានមិនចាំបាច់ទល់ទៅវត្តទេមែនទេតាមពិតវត្តមានកន្លែងរំណាហ្នឹងហើយថាទៅវត្តដូចជាខាត់ពេលវេលាអត់ប្រយោជន៍ច្រើនពេក បាទអញ្ចឹងប្រយោជន៍ញោមគិតខ្លួនឯងចេញហើយហ្នឹងសម័យពុទ្ធវត្តដូចជាមានមិនដល់10ឯងមកទូទាំងកន្លែងព្រះអង្គគង់ហ្នឹងដូចជាមានមិនដល់10ឯងមានតែចេតពុនវេលវត្តពុបពារាមអឺអឺឌីក្រូធារាមអំពវ័នម៉ែហ្នឹងដូចមិនដល់10អាស្មាររាប់ដូចមិនឃើញដល់10សោះប៉ុន្តែភិក្ខុសង្ឃរាប់ម៉ឺនប៉ុន្តែសួរថា តើគេប្រព្រឹត្តបុណ្យកុសលមិនកាលនោះណាខ្លះមួយជីវិតមិនដែលទៅវត្តប៉ិនជាអរិយបុគ្គលមកចឹងព្រោះគេទៅរត់ធัวមែនតេឧទាហរណ៍ថាអ្នកខ្លះហ្នឹងមាននៅព្រៃមួយភិក្ខុសង្ឃលោកមកបដិបត្តិធัวអីចឹងនៅចិត្តផ្ទះគេចឹងគេទៅជួបលោកគេទៅស្ដាប់ធัวទៅណាស្ដាប់ធัวចេះអស់គេមកបដិបត្តិខ្លួនគេនៅផ្ទះទៅ ខ្លាយជាអ្នកមានបញ្ញាឃើញច្បាស់នៅសច្ចធម៌ចឹងពាក្យថាចូលកាន់ពុទ្ធសាសនានេះមិនមែនទៅវត្តទេគឺចូលឲ្យដល់ជំរឿនៃធម៌ដែលព្រះអង្គពង្រៀនហើយធម៌ដែលយើងអាចរៀនបាន គឺរៀនឲ្យយកមកដាក់ក្នុងចិត្តឲ្យប្រព្រឹត្តធម្មតានៅក្នុងចិត្តរបស់យើងហ្នឹងរឿងទៅវត្ត អាត្មាមិនហាមទេបើសិនជាចង់ទៅប៉ុន្តែគ្រាន់តែអ្វីដែលយើងមើលឃើញរាល់ថ្ងៃគ្រាន់តែជាប្រពៃណីទេគ្រាន់តែជាទម្លាប់ទេមិនមែនជាការបង្កប់បញ្ជារបស់ពុទ្ធទេណាឯងត្រូវទៅវត្តបងបង្រៀនតែប៉ុណ្ណេះទេដូចជាមិនប្រាប់ថាឲ្យទៅវត្តទេ នៅក្នុងអង្គតរនិកាយសតកនិបាតមាន ចំណុច7ប៉ុន្តែមានចំណុច1បងសម្ដែងថាបើចង់ចម្រើនបញ្ញា អ្នកចូលទៅរកសមណៈហើយសាកសួរបញ្ហាអ្នកខ្វល់អីមានបញ្ហាអីពិភាក្សាជាមួយលោកដូចមិនប្រាប់ថាឲ្យទៅវត្តទេ ទីណាក៏ដោយឲ្យតែមានសមណៈអ្នកបដិបត្តិត្រឹមត្រូវអ្នកចម្រើន បញ្ញាពិតប្រាកដអ្នកចូលទៅរកហើយអ្នកសាកសួរបញ្ហាអ្នកនឹងបានភ្លឺស្វាងក្នុងចិត្តប្រាប់ចឹងបើខិនថាដោយសារវត្តជាទីគង់នៅរបស់ព្រះសង្ឃបានញាតិញោមចេះតែទៅវត្ត ប៉ុន្តែបើទៅមិនដើម្បីចម្រើនបញ្ញាទេអានឹងដូចញោមថានឹងទៅទៅអីផងហ្នឹងហើយអញ្ចឹងអាត្មាចេះនិយាយលេងថាបើវត្តទុកតែសម្រាប់ធ្វើបុណ្យតាមប្រពៃណីដូចរាល់ថ្ងៃបើសិនជាអាត្មានៅជាកុហកវិញក៏អាត្មាអត់ទៅដែរនិយាយនិយាយត្រង់មកនឹងទៅធ្វើអីមែនហ្នឹងវត្តមួយមួយកសាងឲ្យលុយច្រើនណាស់ ហ្នឹងហើយបានពីណាមកហ្នឹងមិនបរិស័ទហ្នឹងបរិស័ទហើយអ្នកក្រនៅស្រុកខ្មែរមនុស្សប្រមាណអ្នកក្រខ្ញុំត្រូវដឹងថាសម្ព័ន្ធភាពរវាងប្រសង់ហើយនិងបរិស័ទត្រូវធ្វើកតបកិច្ចចំពោះគ្នាទៅវិញទៅមកនេះជាកតបកិច្ចញាតិញោមចិញ្ចឹមលោក ដោយបាយទឹកនំចំណីតែលោកត្រូវចិញ្ចឹមញាតិញោមដោយអាហារផ្លូវចិត្តត្រូវផ្ដល់ឲ្យញាតិញោមដោយអាហារផ្លូវចិត្ត អាហារផ្លូវចិត្តត្រូវខំពន្យល់ពីសច្ចធម៌ឲ្យគាត់យល់ឲ្យគាត់បដិបត្តិត្រូវឲ្យគាត់យល់ត្រូវជាអាហារផ្លូវចិត្តហើយអាហារទាំងពីរហ្នឹងអាហារផ្លូវចិត្តជាអាហារពិសេសដែលគេបរិភោគហើយបានស្បើយបានរសាយទុកបានពន្លឺភ្លឺស្វាងបានភីសពិតប្រកបនៅក្នុងចិត្តណាប៉ុន្តែយើងរហងៃយើងថ្មមិនថាក៏ញាតិញោមដឹងទៅទៅគេទៅវត្តធ្វើអី ចូលឆ្នាំទៅម្ដងទៅភ្ជុំទៅម្ដងនោះសួរតែគេទៅធ្វើអីខែភ្ជុំគេខ្លាចម៉ែឪគេជេរគេទៅទៅមានហេតុផលអីអត់ឃើញទេអគឺទៅវត្តបំណងអីព្រោះតែនឹកម៉ែឪខ្មោចម៉ែឪគេបានគេទៅទៅហើយក៏ទៅវិញទៅអាត្មាយូរយូរយូរយូរទៅឃើញតួសបកលោកសំយើងហងៃអត់មានប្រយោជន៍អីទេ អញ្ចឹងមិនញាតញោមដែលគាត់ទៅជួបអាត្មាក៏ដោយបើគាត់ខណ្ឌថាយកចង្ហាន់ទៅប្រគេនកណោទឹះជាអីដល់ឪពុកម្ដាយគាត់ហើយគាត់ទៅវិញមកអាត្មាកាន់តែឃើញអាត្មាខ្លួនឯងអត់ប្រយោជន៍មកតែបើថាអាហ្នឹងក៏គាត់ធ្វើទៅហើយគាត់មានពេលអង្គុយស្ដាប់ហើយជជែកគ្នាយើងបានចែកចម្លែកចំណេះដឹងទៅអាហ្នឹងនៅយល់ថាខ្លួនឯងហ្នឹងមានប្រយោជន៍តែបើកាន់តែញាតញោមទៅដល់មុនបានស្គាល់បន្តិចពីគុណទៅដល់ខ្មោចម៉ែខ្មោចឪបន្តិចហើយក៏គេឲ្យសគុណអីតិចតួចហើយគេទៅវិញទៅ មកថានេះខ្លួនឯងនោះអត់ប្រយោជន៍សោះហ្មងយល់ខ្មែរនិយាយហ៎ព្រោះការងាររបស់ភិក្ខុសង្ឃមាន6ថ្មធ្លាប់និយាយថាណែនាំពុទ្ធបរិស័ទមិនឲ្យធ្វើអាក្រក់ណែនាំពុទ្ធបរិស័ទឲ្យធ្វើល្អធូរណាដែលបរិស័ទមិនដែលយល់មានន័យថាបញ្ហាជីវិតបរិស័ទមិនដែលយល់នឹងខំបញ្យល់គាត់ហើយបើចំណុចណាគាត់នៅតែមិនយល់ ត្រូវតែព្យាយាមពន្យល់ឬក៏រកកលឹះណាមួយខ្លួនយើងពន្យល់មិនកើតយើងអាចពឹងអ្នកដតីណាដែលមានបច្ចេកទេសក្នុងការពន្យល់ដូចខ្វល់ខ្វល់ខ្លាចញាតញោមអត់យល់អញ្ចឹងហ្នឹងហើយហើយទី5នោះអនុគ្រោះដោយចិត្តល្អមានន័យថាធ្វើអ្វីអ្វីទាំងអស់អត់មានដើម្បីលៀបសការៈទេអត់មានដើម្បីប្រយោជន៍ខ្លួនឯងទេគឺចង់ឲ្យតែគាត់យល់ត្រូវគាត់ធ្វើត្រូវបានសេចក្តីសុខដោយខ្លួនគាត់ហ្នឹងហើយនឹង អត់មានសំដែងលោមលោមអីដើម្បីឲ្យតែគេសប្បាយចិត្តអីទេ ណាត្រូវថាត្រូវខុសថាខុសពិតប្រាកដនេះជាការងាររបស់ភិក្ខុសង្ឃក្រៅពីការបដិបត្តិខ្លួនឯងការងារប៉ុណ្ណាហ្នឹងហើយបើភិក្ខុសង្ឃរាប់ម៉ឺនអង្គលោកយល់ពីទួនាទីហ្នឹងម្លេះសំញាតញោមយើងមិនជឿខុសពេញប្រទេសចឹងហ្នឹងហ្នឹងស្រុកខ្មែរមិនចឹងហ្នឹងហ្នឹងហើយ យកលុយយកកាក់ទៅជូនគាត់ដើម្បីឲ្យគាត់ឆ្នាំតកៅអីលុយដើម្បីគាត់ទុកប្រចាំថ្ងៃនៅក្នុងការរស់នៅប៉ុន្តែគាត់គិតថាគាត់ខំយកលុយនោះទៅធ្វើបុណ្យធ្វើបច្ច័យ4ធ្វើអីសម្រាប់គាត់ទៅថ្ងៃមុខហើយដល់ពេលគាត់អស់ហើយពេលគាត់ឈឺអីចឹងគាត់ទៅលក់ដីស្រែដីអីយកទៅធ្វើបុណ្យទៀត ហើយដល់តើតើយើងមានវិធីអីទៅជួយពយល់គាត់ដើម្បីកុំឲ្យគាត់ធ្វើអញ្ចឹងវាដូចថាកូនចៅក្រទាំងអស់គ្នាបានអីបើបើលក់ដីអស់ហើយយកទៅធ្វើបនបាត់ហើយគ្នាបានអីរស់ស៊ីធ្វើការតែយើងមានវិធីអីនឹងជួយនិយាយពយល់គាត់ឲ្យយល់ថាអានឹងមិនមែនធ្វើអញ្ចឹងដើម្បីបានបនយកបនទៅគាត់ទៅថ្ងៃមុខទៅពេលគាត់ស្លាប់ទៅ កណាសូមជួយពុកអញអឺនេះជាបញ្ហាដែល នៅក្នុង សង្គមពុទ្ធសាសនាបែបជាប្រពៃណីធ្វើរាល់ថ្ងៃអញ្ចឹងហើយបានអាត្មាបង្កើតវត្តមួយនឹង ដោយដូរពិធីដឹកនាំទាំងអស់ completely different 16 17ឆ្នាំហើយនៅវត្តដែលអាត្មាបង្កើតអត់ដែលមានសម្លេងរៃលុយទេ ហើយក៏គ្មានពួរបញ្ចូលចិត្តដែរនៅធ្វើកម្មវិធីអីម្ដងម្ដងយើងដាក់កន្លែងនេះយើងដាក់ឧបត្ថម្ភទឹកភ្លើងអីយើងដាក់តំណឹងគេចូលចូលស្រេចគេគេមិនចូលស្រេចគេអត់ដែលកាន់មេក្រូថាសាធុសាធុអ្នកមានបច្ច័យម្ដាយធំយកស្អីមកបញ្ចូលចិត្តចឹងអត់ទេហើយអាត្មាធ្វើអីទាំងអស់តាំងពីដើមមកអត់ដែលទៅប្រកាសប្រាប់ថាអាត្មាកំពុងធ្វើអីរៃលុយមកកសាងទេ ព្រោះអាត្មាចង់ពង្វែការគិតរបស់បរិស័ទថា ទីវត្តមិនមែនជាក្រុមហ៊ុននេះវាគ្រាន់តែ ជាកន្លែងស្នាក់នៅ របស់ អ្នកចង់បប្រតិបត្តិធម៌សិក្សាធម៌ប៉ុណ្ណោះទេមានបណ្ណានៅប៉ុណ្ណឹងមិនចង់ឲ្យคล้ายជាអំរែករបស់ ប្រជាជនទេអ្នកបួសនេះគឺជាអ្នកដែលគេចិញ្ចឹមស្រួល មានន័យថាមិនត្រូវការច្រើន មានអីប្រើនឹងរសប៉ុណ្ណាគឺប៉ុណ្ណឹងហើយទៅបន្ទោសពួកគាត់ ដែលញោមលើកមិញហ្នឹងវាពិបាកបន្ទោសពីព្រោះអីនៅក្នុងពុទ្ធសាសនាបែបប្រពៃណីហ្នឹងអ្នកដឹកនាំគាត់ចេះតាម បន្ទាត់ហ្នឹងតាំងពីដើមមកអោដើម្បីចេះអាចារ្យគេបរៀនអីខ្លះបរៀនឲ្យចេះឲ្យពោបរៀនឲ្យចេះរីលុយបរៀនឲ្យចេះធ្វើពិធីកម្ម គេអត់មានបង្រៀនពី real buddhism ទេអ្វីដែលជាការបដិបត្តិពិតប្រាកដហ្នឹងអត់មានរៀនអាហ្នឹងទេអត់មានទេដល់អញ្ចឹងទៅបន្ទោសពួកគាត់ហ្នឹងក៏វាមិនបានទៅទៀតព្រោះពួកគាត់ឡើងមកជាអាចារ្យហ្នឹងអ្វីដែលគេហៅថាអាចារ្យបានទីមួយចេះសូត្រធម៌ចេះវេហ្នឹងហើយចេះវេចេះសូត្រធម៌ចេះធ្វើពិធីកម្មនេះពិធីកម្មនោះ ប៉ុណ្ណឹងរៀនតែប៉ុណ្ណឹងមកជីវិតគាត់ចេះតែប៉ុណ្្នឹងឯងគាត់អត់មានចង់ចេះអីតទៅទៀតទេហើយអឺនិយាយមែនទេណាអាត្មានិយាយរាល់ថ្ងៃអាចារ្យស្ដាប់តិចព្រោះតែអាត្មានិយាយទៅវាប៉ះពាល់អារបបរបស់គាត់ហ្នឹងគាត់ស្ដាប់ទេស្ដាប់បានរបស់សាធម្មតាចឹងដែលវាមិនប៉ះពាល់ប្រយោជន៍វាមិនខូចប្រយោជន៍ស្ដាប់ទៅចេះតែយល់ពេលអាចារ្យខ្លះក៏គាត់ស្ដាប់ដែរមិនតែអត់សោះទេ ហើយខ្ញុំសួរថាមានវិធីអីអាត្មានិយាយរាល់ថ្ងៃពងនិយាយអារឿងហ្នឹងពាក្យថាប៉ុនគឺមានពិតប្រកបប៉ុន្តែការឲ្យនិយមន័យប៉ុនវាអត់ត្រូវរាល់ថ្ងៃមាន មនុស្សច្រើនណាស់ដែលត្អូញថា ធ្វើប៉ុនរាល់តែពេលមិនក៏រស់សេចក្តីសុខមិនឃើញថាធ្វើអញ្ចឹងរស់សុខអត់ឃើញទេ តែបើធ្វើប៉ុនចំហៅថាធ្វើប៉ុនញោមពិតជាពលត្រូវសេចក្តីសុខ បុណ្យជាអ្វីបុណ្យគឺជាសេចក្តីល្អនៅក្នុងចិត្តរបស់យើងឧទាហរណ៍ខ្មែរលើកតន្តិចញាតិញោមយល់ថាពេលបុណ្យកើតឡើងញាតិញោមសុខមិនឧទាហរណ៍ថាពេលដែលយើងខឹងនរណាម្នាក់មេគារបស់ព្រះពុទ្ធគឺព្យាយាមចម្រើនមេត្តាធម៌នៅក្នុងចិត្តនៅពេលដែលមេត្តាធម៌វាកើតនៅក្នុងចិត្តយើងកំចាត់សេចក្តីក្រោធនឹងចេញបានហើយយើងនឹងតិចចិត្តនោះឯងជាអានិសង្សបុណ្យ គឺត្រូវធ្វើក្នុងនេះឯងអត់មានពាក់ព័ន្ធរឿងវត្តឬមិនវត្តទេយល់ទេហ្នឹងហើយឧទាហរណ៍ថាយើងចំណែនគេចំណែនគេរឿងអីក្តៅពេលហ្នឹងក្តៅក្តៅដល់ទៅពេលយើងដូរវិធីគិតអញ្ចេះថាអើធ្វើម៉េចគ្នាវាអត់ដែរបានគេជួយគាត់អញ្ចឹងទៅក៏ឲ្យគាត់បានសុខទៅចុះក៏ត្រេកអរនឹងគាត់បានសុខ អត់ចំណែនមួយគាត់ចិត្តនេះតិចភ្លាមហ្នឹងហើយប៉ុនឃើញប៉ុនណាអអាត្មាលើកងាយងាយប៉ុននឹងស្អីគេនៅពេលដែលឃើញមនុស្សកំសត់អត់ឃ្លានឬក៏ឃើញពិខុសងនឹងក៏ដោយលោកចង្ហាន់ដូចជាខ្វះខាតណាកើតពីចិត្តរបស់យើងអូលោកកំសត់ណាអត់មានអីឆានទេដល់ពេលយើងបានប្រគេនលោកឆានទៅលោកក៏បានឆានឆ្ងាញ់ទៅយើងប្ររពយកអាសេចក្តីសុខរបស់លោកយើងថាសប្បាយចិត្តថាបានឲ្យសេចក្តីសុខទៅគេ អាហ្នឹងឯងបនបនដែលត្រូវទទួលបានហ្នឹងគឺនឹងបច្ចុប្បន្នតនភ្នែកនេះឯងពុទ្ធមិនដែលបង្រៀនអ្នកណាឲ្យធ្វើបនឥឡូវទៅរងចាំយកសេចក្តីសុខនៅជាតិក្រោយឡើយប៉ុន្តែដោយសារអញ្ចឹងដោយសារអញ្ចឹងអឺទេសនាគេដៃលុយអូចូលលោកទេសនាជាតិក្រោយមានបញ្ញាឃើញខុសហើយអញ្ចឹងអ្នកហ្នឹងមានស្ដាប់ណាគាត់ខិនចូលលុយគាត់ទៅបាត់ព្រោះ ពូចាប្រាប់ថារីលោកចូលទេសនាហើយកើតជាតិណាណាកើតបញ្ញាវាមិនដែលសំបីសាលារាល់ថ្ងៃថ្លៃមិនក៏ដោយយើងទៅបងលោកឲ្យអត់រៀនមើលវាកើតបញ្ញាមកពីណាហើយអានិសងស្ដាប់ធម៌អីគេថាស្ដាប់ធម៌ទៅកើតជាតិក្រោយកើតបញ្ញាអាម៉េចក៏ចាំជាតិក្រោយកើតបញ្ញាថាអានិសងស្ដាប់ធម៌ស្ដាប់ឥឡូវយល់ឥឡូវហ្នឹងមាន5ព្រះអង្គសម្ដែងថាអានិសងស្ដាប់ធម៌ហ្នឹងមាន5 ទី1ធ្វើឲ្យយើងបានស្ដាប់នៅធម៌ដែលយើងអត់ដែលឮអីមិនដែលឮសោះស្រាប់តែស្ដាប់ទៅឮអូអញ្ចឹងតើឃើញទេទី2ស្ដាប់ម្ដងយើងអត់សូវយល់ស្ដាប់ច្រើនដងយល់កាន់តែច្រើនស្ដាប់ពិចារណាណាទី3ដល់តែស្ដាប់ទៅយល់អស់សេចក្តីសង្ស័យពីមុនស្មានតែចេះស្មានតែចុះឥឡូវយើងចឹងសោះដល់ពេលអស់សេចក្តីសង្ស័យវាកើតអានិសង្សទី4ធ្វើអីត្រូវហ្នឹងហើយធ្វើត្រូវមានប្រយោជន៍ធ្វើមិនមានប្រយោជន៍អត់ធ្វើច្បាស់ខ្លួនឯង អញ្ចឹងចិត្តមស្សៈបសិតិអានិសង្ឃចុងក្រោយថាចិត្តអ្នកស្ដាប់រមែងជ្រះថ្លាជ្រះថ្លានឹងមិនវាសบายចិត្តវាសบายចិត្តត្រង់ថាពីមុនធ្វើល្ងឹតឈឹងឥឡូវធ្វើអីដឹងណាយើងទៅវត្តក៏ដោយយើងចង់ធ្វើអីមិនចង់ធ្វើអីអត់មានណាមកសង្កត់យើងមើលមិនទំនងយើងអត់ធ្វើហ្នឹងហើយបើមើលទៅថាវាមានប្រយោជន៍ធ្វើនឹងដែលថាបុណ្យប្រកបដោយបញ្ញាគឺនៅក្នុងក្របខណ្ឌមួយដែលយើងគិតឃើញថាគួរធ្វើឬអត់ មិនមិនធ្វើទាំងល្ងឹតឈឹងទេណាមិនទេមិនអញ្ចឹងទេអញ្ចឹងបាន ក្នុងនាមជាពុទ្ធសាសនិកជាពុទ្ធបរិស័ទនឹងណាជាពុទ្ធបរិស័ទនឹងសមជាមនុស្សឆ្លាតឆ្លាតសមជាមនុស្សអ្នកចេះគិត ពីព្រោះពាក្យថាពុទ្ធសាសនាឬក៏ Buddhism នឹងមកពីពាក្យថាពោធិពោធិគឺតួបញ្ញា តួអង្គបុគ្គលម្នាក់ដែលទៅជាពុទ្ធនឹងគឺព្រោះតែបញ្ញាវិញវាភ្លឺថ្លាណាស់ហើយសំដែងពញ្យល់តែការពិតមកអ្នកណាយល់ពីការពិតនឹងបានខ្លាយជាបរិស័ទហៅថាពុទ្ធបរិស័ទហេតុអីបានជាជាជាចាស់ចាស់យើងគាត់ធ្វើតាមតែគេនាំធ្វើគាត់មិនមែនខ្លាយជាពុទ្ធបរិស័ទតាមចិត្តរបស់គាត់ទេ គឺគាត់នាំគេគេនាំគាត់ទៅអញ្ចឹង អាត្មានិយាយពីវិធីដែលពុទ្ធបរិស័ទពីមុនសិតតែកាន់លទ្ធិផ្សេងទាំងអស់សម័យពុទ្ធនៅពេលដែលស្ដាប់ពុទ្ធយល់គេថាមិនច្បាស់ណាស់ព្រះអង្គឋានវាច្បាស់ណាស់ដូចគេផ្ងារបស់ដែលផ្កាប់ដូចជាគេត្រួតប្រទីបនៅក្នុងទីងងឹតដូចគេប្រាប់ផ្លូវដល់មនុស្សវងវែងគេលះផឹងអាស្អីដែលគេជឿខុសពីមុនលះផឹងហើយសូមព្រះអង្គចាំនៅតែខ្ញុំកណានឹងជាបាសកឬក៏ជាបាសិកាខ្លួនគេអញ្ចឹងមកទៅយើងឥឡូវចាស់បន្តិច អឺដល់វ័យគិតទៅវត្តទៅថ្វាយខ្លួនថ្វាយខ្លួនរឿងអីសូម្បីញោមអាដល់ពេលអាយល់រឿងហ្នឹងញោមអាសូដែរអានាំញោមអាថ្វាយខ្លួនណាណូញោមស្ដាប់សិនញោមយល់សិនញោមស្រីអាហ្នឹងមិនមានដែលទៅនាំថ្វាយខ្លួនតាមរបៀបហ្នឹងណាបើមិនតន់យល់ផងនឹងថ្វាយរឿងអី រហូតដល់យើងជ្រះថ្លាពេកទៅកោសក់ថ្វាយព្រះឲ្យព្រះទៅយកអាសក់គឺចូលសម្លមកសរសៃបានផងយើងគិតតិចមកនឹងអញ្ចឹងបានថាជាពុទ្ធបរិស័ទពិតប្រកបគឺជាអ្នកមានបញ្ញាចេះគិតខ្លួនឯងដំណើរទៅវត្តមិនទៅវត្តថ្មអត់ខ្វល់ទេរាល់ថ្ងៃថ្មខ្វល់តែម្យ៉ាងគិតថាញាតញោមយល់នៅនៅស្អីខុសស្អីត្រូវស្អីគួរធ្វើស្អីមិនគួរ ធ្វើនឹងដែលអាត្មាខ្វល់បានចេះនិយាយហ្នឹងណាហ្នឹងហើយហ្នឹងដែលដែលគួរបារម្ភព្រះអង្គសំដែងថាកុសលប្រកបដោយបញ្ញាហៅថាបុណ្យបុណ្យល្អបុណ្យច្រើនមិនមែនលុយច្រើនបុណ្យច្រើនលុយតិចបុណ្យតិចណាដូចអាចារ្យគាត់ប្រកាសគាត់ថាមកជួលតិចបានតិចជួលច្រើនបានច្រើន ហើយយើងទៅមើលអ្នកបកាយរៃលុយមែនទៅគាត់មិនសូវរៃពីម៉ែគាត់ពីបងប្អូនគាត់រៃតែពីអ្នកដតីបើអានឹងវាបានបុណ្យពិតប្រកបមែនវាខ្លាំងណាស់ប្រកបជាគាត់ទៅរៃម៉ែទៅរៃបងទៅរៃប្អូនគាត់មុនគេអញ្ចឹងអ្នករៃហ្នឹងក៏គាត់អត់យល់ខ្លួនគាត់ដែរមិនមែនថាគាត់អាក្រក់ទេគាត់ចង់ឲ្យវត្តហើយអីហើយគាត់ចេះតែរៃគាត់ចេះថាបានបុណ្យចេះបានបុណ្យចង់សួរថាគាត់យល់ទេបុណ្យហ្នឹង អញ្ចឹងបានលើកឧទាហរណ៍មួយព្រាមម្នាក់គាត់ធ្វើពិធីបូជាយញ្ញយកគោយកអីមកអាកយកឈាមទៅហ្នឹងក្នុងលទ្ធិដតីណាថាបូជាយញ្ញថ្វាយប្រព្រំផ្គប់ចិត្តព្រះហើយគោនឹងបន្តពីងាប់ទៅក៏ទៅនៅជាមួយប្រព្រំដែរទៅឋានសួគ៌ដល់ព្រះសម្មាសម្ពុទ្ធទៅ សួរព្រះអង្គសួរថាមនាលព្រាមហេតុអីបានជាអ្នកយកសัตว์យកមកសម្លាប់បូជាអញ្ចឹងថាដើម្បីផ្គប់ចិត្តព្រះ ព្រោះយើងរស់នៅនឹងដោយសារព្រះបកើតប្រព្រំអ្នកបកើតអញ្ចឹងណាហើយចុះនៅពេលដែលអ្នកបូជាគោនឹងវាយ៉ាងម៉េចគោនឹងវាស្លាប់ហើយចុះស្លាប់ហើយវាយ៉ាងម៉េចវានឹងទៅទៅឋានសួគ៌ជាមួយនឹងប្រព្រំហើយយើងបញ្ជូនពួកគោនឹងឲ្យទៅឋានសួគ៌ ហើយបានព្រះអង្គសួរទៅចុះក្មេងៗពីរនាក់នៅចិត្តអ្នកនេះត្រូវជាអ្វីនឹងអ្នកថាជាកូន បានព្រះអង្គថាចុះអ្នកឯងមិនគិតថាបញ្ជូនកូនរបស់អ្នកទៅឋានសួគ៌ទេឬរយឹកធ្វើមុខមកនិយាយថាម៉េចហ្នឹងយើងចេះណាស់នៅពេលអាសេចក្តីទុកនឹងដាក់ទៅលើគេយកយកអាគេចំណេញទុកលើគេនឹងយើងចេះថាឲ្យគេទៅឋានសួគ៌អីចុះបើអានឹងសួរមែនមិនក៏មិនកាត់កកូនឯងឲ្យហើយទៅ ទៅជូនទៅឋានសួគ៌ទាំងអស់ហ្មងទៅដល់ដល់ប៉ះសាច់ខ្លួនឯងមិនដឹងថាអូមែនផងប៉ុន្តែតាមជំនឿតាមរបត់របស់គាត់ក៏អត់បានគិតក៏អត់បានពិចារណាជឿតាមតែព្រាមមុនប្រាប់អញ្ចឹងទៅថាយកគោមកបូជាគោនឹងក៏ទៅកើតឋានសួគ៌ដែរហ្នឹងហើយទៅសួរតែគាត់ច្បាស់ហ៎ថាគាត់មិនច្បាស់ទេទៅសួរអ្នករៃលុយទាំងអស់គ្នាមកច្បាស់ហ៎ថាមិនច្បាស់ទេ ហើយបើចិត្តបើច្បាស់ណាស់ថាណាបើកសាងអានឹងវាឡើងឋានសួគ៌មិនចុះលុយក្នុងកប៉ាល់តានឹងមិនដាក់អស់ទៅមិនក៏រៃតែពីគេអញ្ចឹងមែនយល់ទេហ្នឹងហើយជាការពិតណាស់ថាយើងចង់ធ្វើអ្វីមួយយ៉ាងយើងត្រូវការកម្លាំងសាមគ្គីគ្នា តែយើងមិនចាំបាច់យកអារឿងជាតិមុខជាតិក្រោយយកមកនិយាយច្រើនពេកទេបើយល់ទៅពីប្រយោជន៍ឧទាហរណ៍ថាឥឡូវលោកអត់គាត់នៅ បើយើងមិនស្រាក់គ្នាធ្វើទេលោកមិនបានគាត់នៅណាកាលណាយើងធ្វើយើងជួយគ្នាបន្តិចម្នាក់ទៅនឹងបានគាត់នឹងមួយឃើញឲ្យឃើញត្រឹមតែប្រយោជន៍ហ្នឹងទៅមនុស្សធ្វើដូចគ្នាហើយដល់យើងដល់យើងលើកតាពីរឿងជាតិក្រោយទាំងដែលអ្នកនិយាយហ្នឹងក៏អត់យល់ដែរអ្នកនិយាយហ្នឹងក៏អត់ច្បាស់ខ្លួនដែរហើយទៅបន្ទោសគាត់ក៏អត់បានដែរព្រោះគាត់ដូចមកថាគាត់ចេះអញ្ចឹង ឡើងធ្វើអាចារ្យហ្នឹងទី1គេឲ្យចេះសូត្រធម៌ទី2ឲ្យចេះវេទី3ឲ្យចេះរីលុយប៉ុណ្ណាមានអីទៀតហើយដល់ទៅបន្ទោសកប់បន្ទោសអត់កើតនឹងព្រោះវាអញ្ចឹងអញ្ចឹងយើងមានតែយើងត្រូវរៀនខ្លួនយើងចឹងបានថ្មមកលើកមុននោះថ្មប្រាប់យោមយោមនៅអូស្ត្រាលីនឹងថាយើងមកនៅនេះហើយទៅស្រុកខ្មែរអីឲ្យសមថាជាអ្នកអូស្ត្រាលីផងហើយតើទៅដល់ ចង់ធ្វើបន់អីសួរអាចារ្យថាលោកតាខ្ញុំត្រូវយកអីខ្លះតាចាខូចទេណាមិនតាចាល្អទេណាគេប្រកាសជាបានឱកាសថាប៉ុណ្នេះបានមួយល្អគេនឹងកំងញាតញោមអុយរត់នេះរត់នេះដឹកមកទេសមកអស់ហើយនៅពេលដែលយល់ពិតប្រកបមិនយើងគ្រាន់តែសិក្សាបន្តិចថាបើយើងចង់ប្រកេនលោកខិនថាណារបស់ណាដែលប្រកេនលោកអត់កើត ឧទាហរណ៍ដូចស្រាឧទាហរណ៍ដូចជាសាច់ឆៅអីអីស្អីទៅវាប្រើការមិនកើតហ្នឹងកុំប្រកេនអ្វីណាប្រកេនកើតមិនតោះវិន័យដាក់អីដាក់ទៅដាក់ម៉ាត់ដាក់ទៅច្រើនតិចតាមកម្លាំងរបស់យើងចង់វាអត់ពិបាកឲ្យតែយល់បន្តិចញាតិញោមធ្វើអីស្រឡះហ្មងហើយតែមិនយល់ធ្វើតាមកម្រិតដែលគេដាក់មកឧទាហរណ៍ថាធ្វើបច្ច័យ4គេឲ្យអានេះ4អានេះ4 នេះ4ស្រៈ4បាត4ជីវោ4ត្រៃខ្នើយ4កតេល4 444លោក4វត្តទៀតអាហើយជនអ្នកក្រមនេះធ្វើមិនកើតព្រះថ្ងៃនេះយល់ហ្នឹងថាប្រពុតណាបើសិនប្រពុតកំងអញ្ចឹងអាត្មាឈប់គោរពប្រពុតតាំងពីថ្ងៃហ្នឹងទៅបេះដូងអ្នកជួយពិតប្រកបលោកទៅបិណ្ឌបាតលោកគិតមិនថា យើងទៅបិណ្ឌថ្ងៃនេះមិនមែនទៅសម្លឹងរស់ស្អីទេ អ្នកនងមានសទ្ធាដាក់តបាយលើកតុតែបន្តិចក៏យើងទៅប្រោសដែរឲ្យតគាត់ចេះធ្វើទៀនអានេះបេះដូងមែនទេអីសម្រាប់ទៅដល់កំងគ្នាឲ្យធ្វើ4444ហ្នឹងគ្នាងប់ហ្នឹងហើយដល់ទៅហើយ ធ្វើម្ដងអស់ច្រើនអញ្ចឹងគាត់បង្កើនមិច្ឆាទិដ្ឋិធ្វើបុណ្យហើយស្រាប់តែគាត់រស់ស៊ីខាតស្រាប់តែគាត់ជួបបញ្ហាអីគាត់អាចមានមិច្ឆាទិដ្ឋិមួយជាន់ទៀតអាពេលធ្វើបុណ្យហ្នឹងមិច្ឆាទិដ្ឋិម្ដងឯណាថាធ្វើឲ្យមានសេរីសួស្ដី ហើយដល់តែធ្វើទៅវាអត់មានសេរីសួស្តីវាជួបវិបត្តិអីអីអញខំធ្វើបន់សងប់ថាបន់គេមិនមែនធ្វើដើម្បីសេរីសួស្តីចឹងទេទោះដល់បន់ពិតប្រកបនោះគឺសំសម្អាតចិត្តរបស់យើងសម្អាតចិត្តព្រោះចិត្តយើងវាប្រឡាក់ដោយកិលេសដូចយើងលេបថ្នាំអញ្ចឹងមិនមែនលេបថ្នាំឲ្យស្អាតមិនមែនលេបថ្នាំឲ្យស្អីគ្រាន់តែព្យាបាលរោគតាអញ្ចឹងបុណ្យតួនាទីរបស់វាគឺព្យាបាលកិលេសក្នុងចិត្ត ជាទៀនព្យាបាលភាពកំណាញ់ដែលយើងវាម៉ៅស្វិតណាស់ក្នុងចិត្តយើងងាយចែកពីណាទេដែលយើងធ្វើទៀនមានន័យថាយើងបង្រៀនខ្លួនយើងឲ្យចេះចែករំលែកធ្វើឲ្យចិត្តហ្នឹងវាចេះចែករំលែកសិលធ្វើឲ្យយើងមានមេត្តាធម៌ធ្វើឲ្យយើងមាន ការទទួលខុសត្រូវមិនបៀតបៀនជីវិតអ្នកដទៃរស់នៅដោយសុខសន្តិភាពខ្លួនឯងភាវនាចម្រើនសេចក្តីស្ងប់នៅក្នុង ចិត្តរបស់យើង អាត្មាមើលឃើញថាអើតើយើងធ្វើបុណ្យមែនទែនមិនដែលថាមិនបានបុណ្យអាត្មាមើលមើលមានតែយើងធ្វើបុណ្យដែលអត់យល់ទេដែលយើង ខូចចិត្តថាបុណ្យអត់ជួយព្រោះយើងឲ្យនិយមន័យបុណ្យហ្នឹងវាអត់ត្រូវតែហៅទៅជួយគេស្រាប់តែគេហ្នឹងអត់ដឹងគុណអញធ្វើបុណ្យអត់បានបុណ្យហាក់ឃើញឲ្យនិយមន័យខុសរឿងគេអត់ដឹងគុណវាជាអកតញ្ញូរបស់គេជាអភ័ព្វរបស់គេ សេចក្តីល្អរបស់យើងដែលដាក់ទៅហើយអត់ដែលលាយទេនៅក្នុងចិត្តរបស់យើងដដែលអត់មានបាត់ណាមានបាត់ណាហ្នឹងតិចតាដូចដូចតែយកលុយយកតាមទៅជូនគាត់សពគាត់យកទៅអស់ទៅដាក់ទៅបត់អស់ទៅជឿល្អបន្តិចដែរអឺនិយាយរួមទៅដូចអាត្មាថាអញ្ចឹងគាត់ត្រូវគេបញ្ចូល memory មកអញ្ចឹង គឺបញ្ចូល data មកបញ្ចូលអញ្ចឹងបានជាគាត់ចេះអញ្ចឹងមាត់គាត់អត់ហ៊ានហូបទេអាចៅអត់មិនក៏មិនហ៊ានឲ្យដែរនោះទៅធ្វើនោះខ្លាចជាតិក្រោយវាអត់គេបញ្ចូលឲ្យគាត់អញ្ចឹងធ្វើមិនពងបញ្យល់រាល់ថ្ងៃនោះតែម៉េចវាមានតែបញ្យល់ថាប៉ុនពិតប្រកបអត់មានប៉ុនសង្ឃឹមផលទេណា សំបីលោកសង្ឃនេះណាព្រះអង្គដាក់វិន័យមួយថាបើកាលណាបុស្សប្រព្រឹត្តធម៌ដើម្បីឋានសួគ៌ណាព្រះអង្គថាអាការប្រព្រឹត្តនឹងថោកទាបប៉ុន្តែយើងរាល់ថ្ងៃឲ្យពណ៌តែរឿងឋានសួគ៌នឹងមកប៉ុន្តែពុទ្ធប្រាប់ភាពជាលោកសង្ឃនេះបើបប្រតិបត្តិដើម្បីឋានសួគ៌នោះថោកទាបបំផុតជាលោកសង្ឃហ្នឹងនៅក្នុងគាថាមួយក៏ចឹងដែររឿងវិសាខានោះ មិត្តភក្តិរបស់វិសាខាគាត់សួរតាំងពីក្មេងរហូតទៅដល់ចាស់សួរក្មេងៗថាម៉េចបានរសារពសុតក្មេងៗដែលមិនតាន់មានប្តីគេថាគេសុំឲ្យបុណ្យដែលកើតពីការរសារពសុតហ្នឹងឲ្យគេឆាប់បានប្តីគេអត់ចង់នៅព្រឺដល់នាងដែលគេបានប្តីហើយគេគេរសារពសុតហ្នឹងដើម្បីឲ្យបានកូនប្រុសដំបងពួកនៅណាមានកូនប្រុសដំបងគេត្រូវគ្រួសារខាងនោះគេស្រឡាញ់ណា ហើយនាងដែលគេមានកូនមានអីហើយគឺថាសុំប្រាថ្នាកុំឲ្យមានស្រីរួមប្តីមានន័យថាកុំឲ្យប្តីមានចិត្តបែកត្នេះត្នោះមានស្រីមានញីអីទៀតចឹងណាហើយដល់ចាស់ចាស់សួរចាស់ចាស់ចុះលោកយាយនេះដែលរសារប៉ោសិតដើម្បីអីថាដើម្បីឲ្យជាតិក្រោយកើតឋានសួគ៌នាងគិតថាការប្រាថ្នាទាំងអស់នឹងថោកទាបទាំងអស់តាំងនឹងវិសាខានឹងនាងជារិយបុគ្គលឃើញច្បាស់ ប៉ុន្តែពេលដែលអាត្មាសំដែងអាត្មាច្រើនហើយអាត្មាសួរថាតើប្រាថ្នាទាំងអស់ណាត្រូវជាងញាតិញោមភាកច្រើនថាចុងក្រោយត្រូវជាងអាប្រាថ្នាឋានសួគ៌ហ្នឹងពន្ធាពិតក៏គ្រឹចទាំងអស់នាងយករឿងហ្នឹងទៅសួរព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះអង្គដែលចម្រើន មើលចុះនាងនាងទាំងអស់នេះ ទោះបីជាជីវិតនេះតាំងនៅក្នុងត្រៃលក្ខធម៌នេះដែលកំពុងតែរង្កិលទៅរកសេចក្តីស្លាប់រាល់ថ្ងៃស្រាប់តែប្រាថ្នានៅរបស់អត់ប្រយោជន៍អប្រាថ្នាប្តីអប្រាថ្នាអីចង់បានប្តីចាំបាច់ទៅធ្វើបុណ្យស្អីតែខ្លួនល្អតិចទៅគង់តែមានមែនទេមែនទេចាំបាច់ទៅសាសិលទៅគាត់តែចង់បានប្តីសិនណែ ហ្នឹងហើយហ្នឹងហើយមើលប្រទេសគេអត់រសាសិលខ្មែរគេអត់ប្តីមែនអត់រឿងសាមញ្ញសោះហើយទុំតឋានសួរអីក៏មិនបាច់កាន់ពុទ្ធសាសនាដែរធ្វើតែល្អទៅគង់បានដូចគ្នានោះហើយបានព្រះអង្គសម្ដែងឲ្យយៈថាតន្ទេនកោបាឡោនេះថាជារៀននឹងមកចកវិគៀងអាយុទៅរាល់ថ្ងៃប៉ុន្តែសត្វលោកនៅចង់បានតែអញ្ចឹងចឹងអត់ដឹងខ្លួនទេ ហើយយើងគិតថាដឹងងាប់ដឹងងាប់ប៉ុន្តែងាប់ហើយចង់ឲ្យបានកើតឋានសួគ៌អានឹងក៏កន្លែងស្លាប់ដូចគ្នានាំយើងទៅរៀនសុខជាមួយនឹងជីវិតបច្ចុប្បន្នហើយកាលណាយើងថាធ្វើអានេះទៅបានអានិសង្សទៅចុះធ្វើអានេះបានអានិសង្សទៅចឹងមើលពហិមួយមួយជួនកាលអាគ្រឹះក្រមមានណាធ្វើទេណាខ្លាចនៅក្រមគេទទួលដំបូលបាននៅលើគេបាទអាត្មានិយាយលេងអត់ដឹងដំបូលហ្នឹងវាត្រូវក្តៅត្រូវភ្លៀងទេ សិតតែរឿងធ្វើឲ្យគាត់លែងចេះគិតទាំងអស់ចឹងបានតែនិយាយលេងថាលោករាល់គូជាលោកក្នុងលក្ខណៈអគុណដោយពន្យល់គេបានយល់អំពីជីវិតទី2គេជ្រះថ្លានឹងសិលសមាធិបញ្ញាដែលលោកប្រព្រឹត្តតាពីរហ្នឹងចូលយើងឥឡូវថ្វាយគុំលោកភាកច្រើន ទី1គឺតាមប្រពៃណីទេតែកូនមកថ្វាយគុំឯងគ្នាមិនតន់យល់លេងតិច ចឹងបានថ្មបញ្យលចដូនមួយអើចទូលមួយថ្មថ្មមួយគាត់នៅវត្តក្នុងមួយអាទិត្យហ្នឹងមេគាត់នាំថ្វាយបង្គំព្រះមកម្ដងហើយថ្មសួរថាមើលដុកទ័រហើយមិនរហងៃបានជាថ្វាយបង្គំព្រះហ្នឹងថ្វាយធ្វើអីគាត់ថាទេធ្វើតែធ្វើទៅបានថ្មថាមិនសមដុកទ័រសោះចេះធ្វើទាំងអាល្បួកមិនដឹងចេះតែធ្វើដែរប៉ិន ភាគច្រើនចឹងឯងក្នុងសង្គមចឹងចឹងឯងចឹងច្រើនកូនថ្វាយអង្គមលោកទៅបានប៉ុនមិនចឹងគ្នាមិនដឹងប៉ុនមិនហ្នឹងអញ្ចឹងមិនការថ្វាយបង្គំរាល់ថ្ងៃឲ្យតែឃើញញាតិញោមថ្វាយបង្គំមិនតាន់យល់អីអាត្មានេះអៀនអៀនមិនទេវាគ្រាន់តែជាជាជារូបតុក្កតាមួយគេលើកយកមកដាក់តំណឹងអញ្ចឹងមិនបាច់អាត្មាជាស្អីកូននេនក៏ដោយបួសថ្ងៃហ្នឹងលោកតាបួសថ្ងៃហ្នឹងក៏គេថ្វាយបង្គំដូចគ្នាណាវាវាមិនមានតម្លៃអីពិតប្រាកដ តម្លៃដែលគេថ្វាយបង្គំព្រះសង្ឃសម័យពុទ្ធហ្នឹងគឺថាមនុស្សអត់ដែលចេះគោរពទេមនុស្សអត់ដែលចេះថ្វាយបង្គំទេប៉ុន្តែគេស្ដាប់ទៅវាត្រូវចិត្តបើបញ្យលគេឲ្យបញ្យលគេទន់ដៃទៅផ្ទះហ្មងណាអាហ្នឹងទៅមានន័យមែនទេមានន័យហ្នឹងហ្នឹងអញ្ចឹងឯងហើយអាត្មាក៏មិនទៅត្រូវការអញ្ចឹងអាត្មាដឹកឃើញការផ្លាទៅពេញទៅកាលនោះទៅរក speaker អីមកចាក់ធរឲ្យលោកហ្នឹង ទៅបងម្នាក់ហ្នឹងទំនងគាត់មិនដែលទៅវត្តទៅមិនដែលប្រស្រ័យតាក់ទងមួយលោកពាក្យមួយលោកក៏អត់ចេះនិយាយតែគាត់ស្ដាប់ខ្មែរនិយាយតាមពេកគាត់យល់ដល់ពេលគាត់និយាយទៅគាត់និយាយពាក្យខុសខ្ញុំផងអាត្មាផងអីអីផងអញ្ចឹងទៅគាត់ចង់លើកដៃសាពះបន្តិចគាត់ចង់អត់បន្តិចប៉ុន្តែសบายចិត្តសบายចិត្តថាកាយវិការយើងមើលពីក្រៅអត់ត្រូវទេបើចាស់ចាស់ខ្លះជួបប្រហែលជាស្ដីឲ្យគាត់ហ្នឹងប៉ុន្តែអាត្មាសบายចិត្តណា សบายចិត្តថងថាពីក្រៅយើងមើលឃើញថាគាត់អត់ចេះគោរពអត់ចេះអីមែនប៉ុន្តែក្នុងចិត្តគាត់ហ្នឹងគាត់ចង់ express អីគាត់ដូចថាគាត់សบายចិត្តដែលគាត់បានយល់អាត្មាវាចូលចិត្តអញ្ចឹងហ្នឹងហើយហ្នឹងហើយត្រូវហើយហ្នឹងហើយអញ្ចឹងបានអឺសំបីតែ នៅក្នុងការបែងចែកទ្រព្យសម្បត្តិហ្នឹងក៏ព្រះអង្គបញ្យល់ដែរដូចជាយើងមានអានេះសម្រាប់អ្នកដែលមិនសូវចេះគិតណាព្រះអង្គព្រះអង្គប្រាប់បើអ្នកដែលគេចេះគិតហើយមិនបាច់ប្រាប់ទេអានឹងទ្រព្យសម្បត្តិត្រូវមានចំណែកហ្នឹងព្រះអង្គគួរជួយគិតដល់ប៉ុណ្ណឹងចំណែកខ្លះហៅថាបោះនៅក្នុងជ្រោះជ្រៅបោះនៅក្នុងជ្រោះជ្រៅមានន័យថាប្រើប្រាស់បរិភោគនេះជ្រោះនឹងបោះមិនចេះពេញទេហ្នឹងហើយមួយចំណែក មួយចំណែកទៀតសងបំណុលចាស់បងប្រើពាក្យអញ្ចឹងសងបំណុលចាស់គឺការទំនុកបំរុងឪពុកម្ដាយមួយចំណែកទៀតបុលបំណុលថ្មីគឺចិញ្ចឹមកូនប្រពន្ធអានឹងជាបំណុលថ្មីអាត្មាអត់តមានបំណុលថ្មីទេគិតទៅរមបំណុលថ្មីគេគីឡូហ្នឹងហើយហើយមួយចំណែកទៀតទុកសម្រាប់អឺ ឧបត្ថម្ភទៅដល់កិច្ចការងាររបស់យើងព្រះអង្គពយល់ទៀតថា មុខរបរដែលយើងធ្វើអ្វីក៏ដោយវាមិនមែនចេះតែចំណេញរហូតទេវាមានពេលខ្លះវាខាតវាមានពេលអីចឹងចឹងត្រូវតែត្រៀមទុកសម្រាប់អានោះព្រះអង្គប្រាប់ទាំងអស់មកមិនមែនថាអូចូលតិចបានទៅចូលច្រើនតែទេចឹងអាត្មាឃើញញាតិញោមខ្លះដើរទៅធ្វើបុណ្យនៅស្រុកខ្មែរចាខ្លះក៏តោះអូទុកអត់បានប្រយោជន៍អីទៅគុំទៅអស់ជូតបុណ្យទៅអានេះចាក់កពាត់សុទ្ធមក ហើយចុះបើដឹងថាប៉ុននឹងល្អមិនក៏ទុកផ្ទះខ្លួនឯងល្អល្អម៉េះលក់ធ្វើប៉ុនទៅបើនិយាយចឹងមិនទៅហៅទៅយាយយាយមកធ្វើអស់លីងចឹងគិតតែបញ្ជោហ្នឹងងាប់ហើយចាំមកញាតញោមខ្លះគាត់មកជួបអាត្មាហ្នឹងជាងកាលគាត់ចេះសួរអាត្មាហ្នឹងខ្វះអីខ្វះអីតាតែរឿងខ្វះអីមានអីជីវិតលោកសំនេះវាអត់មានអីច្រើនទេហើយអាត្មាឃើញញាតញោមអាត្មានិយាយត្រង់ថាបើសិនជាអាត្មាមានគំនិតកេងតែបន្តិចណា សនុកយកលុយណាស់ពីយាយយាយហ្នឹងសនុកមែនទេទីមួយអាត្មាគ្រាន់តែទេទៅសួរសុខទុក្ខគាត់បន្តិចទៅអូនតែបន្តិចមកឥឡូវតែធ្វើវាអត់កើតអាត្មាធ្វើវាអត់កើតធ្វើមិនចេញធ្វើមិនកើតវាអៀនណាអាហ្នឹងក្នុងធัวហៅថាហិរិនោះហើយអាត្មាអញ្ចឹងមិនឆ្ងល់ទេថាហេតុអីអ្នកនៅស្រុកខ្មែរមនុស្សសាមញ្ញមនុស្សចង់លប់សតិបន្តិចទៅក៏បោកយាយយាយបានដែរទៅជឿចេះព្រះនេះព្រះនោះដោយសារអី ខ្មែរឃើញកម្រិតញាតញោមយើងថាបើខ្មែរចង់កេងប្រវាញ់ពីគាត់តែបន្តិចខ្មែរគិតថាមួយឆ្នាំខ្មែរអាចរកបាន50ម៉ឺនបើតាមទំហំអាត្មាស្គាល់ញាតញោមខ្មែរយើងទូទាំងពិភពលោកនេះណាតែ50ម៉ឺនខ្មែរគិតថាមួយឆ្នាំមករកបានតែធ្វើវាអត់កើតវាខ្មាស់ហ្នឹងហើយហ្នឹងហើយ គឺគឺគឺមានសន្តានល្អដូចញោមលើកចឹងធម្មតានឹងឲ្យតែមានលុយគឺតែរឿងប៉ុនរឿងប៉ុនហើយទៅបោកយាយយាយអតិថិជនយាយយាយនេះគឺជាគឺជាអតិថិជនដែលមិនចាំបាច់ចំណាយដើមទុនគេរស់ស៊ីក្នុងសាសនានេះស្រួលណាស់បើទៅបង្កើតអាជីវកម្មអីអីត្រូវចំណាយដើមទុនត្រូវរកដីធ្វើកន្លែងធ្វើអាគារបុគ្គលិកតែបើសិនជាដាក់វិនិយោគទុនជាមួយយាយមិនបាច់ចំណាយដើមទុនទេឲ្យតែប្រកែបោកបន្តិច បកែបញ្ចូលបន្តិចមកចឹងណាហ្នឹងហើយឲ្យតែលើកពាក្យថាបនបនបនបនហ្នឹងគឺថាមិនដឹងស្អីបនទេហ្នឹងហើយធ្វើនំអត់ម្សៅហ្នឹងឯងសបោហ្នឹងហើយអឺ ហ្នឹងហ្នឹងហើយប៉ុន្តែអញ្ចឹងឯងអញ្ចឹងឯងហើយប៉ុន្តែនិយាយត្រង់ត្រង់ដូចថ្មថ្មត្រូវបានញាតញោមនឹងភាកច្រើនក៏ថាថ្មនឹងវាឆ្មើងឆ្មើងមិនទីមួយអត់ចេះសុំមកជីវិតថ្មបួសនឹងតិចថាញាតញោមទៅអង្គុយថ្មត្អូនរឿងអីទៅ ក៏សบายចិត្តទៀតមានរហូតដល់លោកជំទាវខ្លះក៏ទៅជួបថ្មនិយាយសម្ញធម្មតា ទៅក្រោយក៏ល្អនោះលោកនេះឯងទៅមិនមែនដងអត់ដែលលឺសុំអីសោះសុំនៅក្នុងវិន័យក៏ព្រះអង្គហាមស្រេចហើយទល់តែគេ បវារណាខ្លួនឧទាហរណ៍ថាឲ្យសម្គាល់គេថាដូចជាញាតបើលោកម្ចាស់ខ្វះខាតអីឲ្យប្រាប់គេអាហ្នឹងបានអាចប្រាប់បានបើសិនធម្មតាចឹងហើយញាតយមធម្មតាចឹង ថ្មសុំអីមិនបានទេសុំមកបានរបស់នឹងមកទោះបីញោមឲ្យក៏ដោយមិនមែនលួចទេណាញោមឲ្យមករបស់នឹងជានិសគីមានន័យថារបស់នឹងវាត្រូវទោសតាំងពីហូបរហូតដល់ជុះអាចោលអញ្ចឹងណាប៉ុន្តែគេអត់ដែលហ៊ានបញ្យល់បោសាក់រឿងហ្នឹងឯងខ្លាចបាក់សុំ Ha ha ha. ហើយមិនហើយអ្នកខ្លះគាត់បន្ទោសថាមកពីលោកឯងគេស្គាល់ច្រើនគេចេះតែឲ្យថាអញ្ចឹងអាត្មាតាំងពីអាត្មានៅកូនណែនម៉េះតែតាំងពីអាត្មាយល់រឿងហ្នឹងម៉េះហើយអាត្មានៅតែយល់ថាការពិតមិនចេះស្លាប់ទេព្រះអង្គថាសច្ចាំងវេអមតាវាចាពាក្យពិតជាពាក្យមិនស្លាប់ហើយមនុស្សដែលយើងបានគឺជាមនុស្សពិតប្រាកដទៀតណាមិនដេញចាប់សមោលខំតែបញ្យល់ថ្ងៃណាគេយល់គេគុំតែដឹងណា ហើយធ្លាប់តាំងចិត្តតាំងពីកើតវត្តដំបូងនឹងមកតាំងចិត្តមិនហ្នឹងតាំងចិត្តថាបយលតែញាតញោមហ្នឹងបើនិយាយពីគេជ្រះថ្លាធ្វើតែកត់ស្លឹកមួយឲ្យនៅគាត់មកសុបាយចិត្តដែរកើតពីការយល់របស់គេមានន័យតម្លៃអញហ្នឹងវាបានស្មើនឹងកត់ស្លឹកហ្នឹងតែបើអាត្មាទៅរៃលុយខ្លួនឯងមកធ្វើកត់ថ្មនៅអាត្មាអត់មានតម្លៃអីទេអត់មានទេអញ្ចឹងបានតាំងពីធ្វើអាត្មាកត់ដំបងធ្វើវិសង្កសីនៅកដាលវា ក្តៅមិនក្តៅអាលួនទៅដេកក្រមអាគាត់នឹងមួយឆ្កែនោះប៉ិនសុបាយចិត្តហើយបរៀនតែសាលាសង្ស័យក្តៅសុងងាប់ហ្នឹងប៉ិនមិនត្អូនបរៀនឡើងជិត10ឆ្នាំជាងសាលាកពុកមួយហ្នឹងបើផ្សាយសំឡេងធោបើស្ដាប់ទៅដូចអស្ចារ្យណាស់ហ្នឹងប៉ុន្តែសាលាបាំងស្លឹកផងបាំងអីផងមួយញាតញោមហ្នឹងឥឡូវទុំបានសាលាថ្មគេធ្វើបើការអាត្មាបរៀនជាង10ឆ្នាំហ្នឹងតែសាលា កពុកមេញាតញោមប៉ិនថ្មប្រាប់ចឹងថា ពុកក៏ដោយស្លឹកក៏ដោយឲ្យតែអង្គុយស្រួលស្រួលពីក្នុងចិត្តរបស់យើងហ្នឹងតែចិត្តស្រួលអង្គុយស្រួលហើយតែចិត្តអត់ស្រួលសាលាស្មក៏ឆ្លោះគ្នាដែរឃើញតាមវត្តឆ្លោះគ្នាមិនមែនអន់ទេណាពហិរពីរបីជាន់សាលាថ្មប៉ុណ្ណាណៃប៉ិនសួរតែមនុស្សអង្គុយប្រជុំគ្នាស្រួលទេអត់ទេ មនុស្សកសាងតែសនាសនៈតែអត់កសាងចិត្តមនុស្សហ្នឹងហើយស្មានមុននៅវត្តបរទេសអត់ឆ្លោះគ្នា ឆ្លោះជាងស្រុកខ្មែរទៀតលុយច្រើនហ្នឹងហើយចឹងឯងចឹងបានអាត្មាក៏សរសើរទឹកចិត្តគណៈកម្មការអាចារ្យញាតិញោមអីនៅវត្តអាត្មាដែរ6 7 10ឆ្នាំយើងអត់ដែលមានបញ្ហាអីរឿងចឹងមកពីអីមកពីយើងមកសិលះបងទាំងអស់គ្នាអ្នកខ្លះក៏អត់មានអីប៉ុន្តែទឹកចិត្តគាត់ណា យើងមិនអាចកាត់ថ្លៃបានទេស្រឡាញ់ការងារហើយមិនទល់ឲ្យលុយបានគាត់មកអត់ទេថ្មមិនដែលនិយាយរួមទៅញាតិញោមធ្វើការមួយថ្មមិនដែលបើអីអីថ្មមិនដែលតែញោមទៅនេះឲ្យទៅនេះ no អត់ហ្មងមូលហេតុដែលថ្មប្រើមនុស្សមិនប្រើលុយទៅសារអីថ្មគិតថា បើថ្មនឹងប្រើមនុស្សប្រើលុយចុះអស់ពីថ្មទៅសេចក្ដីឡើងក្រោយគ្នាអត់មានលុយឲ្យមិនគាត់ណាចា៎ឯងតែគ្រាន់តែបើគាត់មានធុរៈ ដល់ពេលមានតរៈអាហ្នឹងយើងត្រូវជួយប៉ុន្តែពេលប្រើមនុស្សឲ្យលើថ្នាក់អត់ចេះអត់ចេះអត់ចេះខ្លាចមនុស្សនឹងអត់ចេះស្រឡាញ់ការងារវាឃើញទុកលុយមិនមកណាហ្នឹងហើយហើយនិយាយរំទៅពួកគាត់លះបង់ច្រើនណាមកធ្វើវត្តហ្នឹងបើមែនតែនទៅបើថ្មអីដើរតនេះតនោះគេចេះមានបច្ចេកបច្ច័យ4ផ្លែពួកគាត់អត់ទេប៉ុន្តែច្បាស់លាស់ ច្បាស់លាស់ការងារគឺការងារគឺការងារហើយអ្នកខ្លាំងជាសួរអាត្មាថាដឹកនាំមនុស្សហ្មិចបានវាស្រួលថាមនុស្សវាមិនចេះស្រួលទេមានមានលោកខ្លាំងជាសួរអាត្មាចឹងឯងសួរថាអាត្មាមិនក៏ដឹកនាំមនុស្សហើយមិនដែលឆ្លោះគ្នាហើយមេគុណអីអីនៅហ្នឹងក៏លោកលើកដែរថាវត្តនគរសិនមានវត្តកន្លែងអាត្មាហ្នឹងមួយដែលបានទៅប្តឹងអីឲ្យគេពិបាកចិត្តហើយក៏គេមិនពិបាកចុះមកដោះ ស្រាយអាត្មាថាបើអាត្មានិយាយថាយើងមិនដែលឆ្លោះគ្នាទេយើងមិនដែលមានរឿងគឺអាត្មានិយាយកុហកមនុស្សគណចិត្តខ្លួនឯងល្អូបាត់ហើយមែនទេគណចិត្តខ្លួនឯងល្អូបាត់ហើយចិត្តតែពីរអ្នកឡើងទៅ មតិវាតែងតែខ្វះវាខ្វែងគ្នាប៉ិនសំខាន់យើងរឿងវាកើតកើតទៅយើងដឹងវិធីដោះស្រាយអាត្មាមិនដែលហាមញាតិញោមកុំឲ្យឆ្លោះគ្នាទេមានអាត្មាបរិញ្ញាឲ្យឆ្លោះទៀតមែនទេ បើចង់ឆ្លោះគ្នាឆ្លោះតែប៉ិនអាប្រាប់វិធីឆ្លោះណែមកមកឆ្លោះមកមុខអាឆ្លោះមានរឿងអីនិយាយឲ្យអស់កាលណាមនុស្សនិយាយអស់ពីបេះដូងវាអស់ហើយមនុស្សចេះតែដោះស្រាយគ្នាមិនចេញ